សូមជូននេតិជួបជាមួយនឹងយុវជនខ្មែរក្រោមសូមលោកលោកស្រី ប្រិយមិត្តទាំងអស់ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ KK CCTV ផ្សាយពីពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីមេត្រី ជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពង់ខ្ពស់រលោកសូមក្រាបថ្វាយបង្គំចំពោះប្រគុណចាស់វិធិរានុធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមប្រាថ្នាលោកស្រីនាងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងប្រតិកម្មការ live ផ្ទាល់ផ្សាយជីពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាម ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃពុទ្ធ 6កើតខែខែកដឹកឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីជួបជាមួយនេតិជួបជាមួយនឹងយុវជនខ្មែរក្រមរបស់យើងនេតិរបស់យើងយើង ផ្ដោតអារម្មណ៍ទៅលើយុវជនដែលជាតំពាំងស្នងរិស័យហើយក៏ជាអ្នកអឺ ជាអ្នកនៅផ្ទាល់ជាមួយនឹងដែនដីកម្ពុជាក្រមរបស់យើងដូច្នេះយើងផ្ដោតអារម្មណ៍សំខាន់ទៅលើយុវជនដើម្បីឲ្យគាត់បានបញ្ចេញនៅស្នាដៃបញ្ចេញនៅសម័យយោបល់ដើម្បីចូលរួមក្នុងវេទិការបស់យើងឥឡូវមុននឹងជួបមុននឹងផ្សាយនៅបញ្ហាប្រធានបទរបស់យើងសូមប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនជាយុវជនខ្មែរក្រនរបស់យើងទី1ខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះគុណចាស់សេរីកុតតោគុំសំរិនដែលនិមន្តមកពីខាង ខេត្តប្រតពាំងហើយនឹងសូមស្វាគមន៍បងប្អូនចៅសារ៉ាត់មកពីខាងទួលតមោកអឺទីក្រុងទូតមោកដោយសេចក្តីរាប់អានហើយសូមស្វាគមន៍បងប្អូនថៃគឿងមកពីខាងក្រុងព្រេនគរហ្នឹងហើយហើយយើងថ្ងៃនេះយើង បានមកជួបគ្នាសាជាថ្មីបន្ទាប់ទៅយើងបានបែកគ្នាមួយសប្តាហ៍ប្រហែលសប្តាហ៍កន្លងមកហើយដោយសារតែ បានបើក COVID ទៅម្នាក់ម្នាក់ក៏មានការងាររៀងរៀងខ្លួនហើយចហើយក៏ដល់ចូលដល់ក្នុងរដូវកឋិនផងខ្ញុំកណាក៏រវល់ផងហើយគុណចាស់ក៏រវល់ផងហើយនឹងខាងយុវជនរបស់យើងក៏ជាប់រវល់កិច្ចការងារដែលត្រូវធ្វើផង បន្ទាប់ពីយើងបានធូរស្បើយអំពី COVID-19 ហ្នឹងឥឡូវយើងបានមកជួបគ្នាសាជាថ្មីបន្ទាប់ពីយើងបានបែកគ្នាប្រហែលសប្តាហ៍កន្លងទៅនេះក្នុងប្រធានបទរបស់យើងថ្ងៃនេះយើងបានដាក់ទៅក្នុងកិច្ចពិភាក្សារបស់យើងគឺផ្ដោតអារម្មណ៍ទៅលើវប្បធម៌ដែលដូចមិនដឹងទៅហៅថាវប្បធម៌វប្បធម៌គឺជាអ្វីមួយដែលជាជាការចែករំលែកជាការសាបព្រោះបណ្ដោះបណ្ដាលនៅចំណេះដឹងផ្សេងៗទៅកាន់ ណាមួយគេហៅថាវប្បធម៌ឬក៏អ្វីដែលយើងបានវប្បធម៌មានពីរមួយហៅវប្បធម៌លັດត្រកម្មមួយវប្បធម៌ធម្មជាតិវប្បធម៌លັດត្រកម្មបានដល់លັດត្រកម្មដែល ផលិតផលដែលប្រជាពលរដ្ឋខ្មែរយើងបានផលិតឡើង មានតាំងពីវត្តវាទីកន្លែងឬក៏វត្ថុទាំងឡាយដែលយើង បានផលិតឡើងហៅថាវត្ថុលັດត្រកម្មដែលយើងបង្កើតឡើងហៅថាវប្បធម៌លັດត្រកម្មហើយមួយទៀតគេហៅវប្បធម៌ធម្មជាតិវប្បធម៌ធម្មជាតិបានដល់ មនុស្សខ្មែរក្រម របស់យើងហៅថាវប្បធម៌ធម្មជាតិហើយនៅទីទី2គឺថាមានព្រៃភ្នំក្រំថ្មឬក៏វត្តទីកន្លែងដែនដីយើងនឹងហៅថាវប្បធម៌ធម្មជាតិរបស់យើងឥឡូវមុននឹងចូលដើម្បីឲ្យច្បាស់លាស់យើងសូមឲ្យជួយុវជនរបស់យើងបកស្រាយថាតើយុវជនយើងនឹងបានស្គាល់នៅវប្បធម៌របស់យើងបាន ច្បាស់លាស់ហើយឬនៅ ហើយឬក៏បានន័យថាយុវជនរបស់យើងនឹងគាត់បានបែរក្រោយឬក៏គាត់មិនបានគិតគូរអំពីវប្បធម៌របស់យើងគេសូមជូនវេទិកាទៅប្អូនចៅសារ៉ាត់ធ្វើអត្ថាធិប្បាយកាលពីសប្តាហ៍ប្រហែលសប្តាហ៍មុននោះយើង បានបកស្រាយឲ្យអំពីវប្បធម៌ចែករំលែកឬក៏វប្បធម៌ខ្មែររបស់យើងដូច្នេះយើងសូមជូនវេទិកាទៅប្អូនចៅសារ៉ាត់មេត្តាអត្ថាធិប្បាយនៅក្នុងពាក្យថា ពុទ្ធធម៌របស់ខ្មែររបស់ខ្លួនហ្នឹងតើដូចម្ដេចទៅហៅថាពុទ្ធធម៌របស់ខ្លួនសូមសូមអញ្ជើញបងអូនចរិតអត្ថាធិប្បាយដូចតទៅសូមអញ្ជើញគណៈជាបឋមខ្ញុំបកណាខ្ញុំបាទសូមគោរពនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងសូមគោរពព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយជាពិសេសសូមគោរពព្រះអង្គគ្រូជាអង្គសម្រុបសម្រុបកម្មវិធីហើយនិងសូមគោរពព្រះអង្គចាស់គ្រូគឹមសំរិន ហើយសូមធ្វើសេចក្តីគោរពរាប់អានបងប្អូនងារមិញទាំងអស់ជាពិសេសលបងថាត់គឿងផងដែរដែលនៅក្នុងវេទិកានេះអឺចូលមកដល់វេទិកាដើម្បីបានឱកាសក្នុងការបកស្រាយនៅពាក្យថាវប្បធម៌នេះអញ្ចឹងក្នុងការផ្សាយផ្ទាល់នេះគឺតាមពិតទៅប្រហែលសប្តាហ៍មុនគឺកម្មវិធីនេះបានអឺលើកឡើងពីក៏បានប្រជាជនខ្មែរក្រមជាពិសេសគឺខ្ញុំបាទនឹងក៏ធ្លាប់បានបកស្រាយម្ដងរួចហើយអឺ ក៏ប៉ុន្តែដោយសារមួយរយៈនេះ Covid វាធូរស្បើយអញ្ចឹងទៅខ្នះខ្នែងខំអឺប្រកបការងារអឺចិញ្ចឹមជីវិតរៀងរាខ្លួនទៅពេលវេលាដែលនឹងបានជួបលើវេទិកាគឺតិចហើយដូច្នេះហើយវិលសាជាថ្មីចូលមកដល់វេទិកាខ្មែរកម្ពុជាក្រោមនេះគឺដើម្បីបានបកស្រាយទៅពីបបធម៌ប្របីនៃទំនៀមទម្លាប់ជូនដល់ ប្រកាសណាប្រគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទទស្សនិកជនទាំងអស់ដែលកំពុងតែតាមដាននិងទេសនាអឺដូចខ្ញុំបាននិយាយពីសព្ទាដែលបានផ្សាយផ្ទាល់នោះជាងពាក្យថាវប្បធម៌ហ្នឹងគឺជាពាក្យហៅថាការសាប់ព្រោះការសាប់ព្រោះបណ្ដុះបណ្ដាលនៅពូជឬក៏ចំណេះវិជ្ជា បើនិយាយពាក្យថាវប្បធម៌មាននៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតបានលោកបាន សរសេរនៅក្នុងនោះថាការសាកព្រោះបណ្ដុះចំណេះវិជ្ជា និងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើនដោយវិទ្យាសាស្ត្រនិងដោយសិល្បៈសាស្ត្រសិល្បៈផ្សេងផ្សេងនៅក្នុងក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណានអញ្ចឹងពាក្យថាការបណ្ដុះបណ្ដាលនៅប្រាជ្ញានៅវិជ្ជា ជាងពាក្យថាវិជានិងការបណ្ដុះបណ្ដាលហ្នឹងវានៅទូលំទូលាយដោយព្រះអង្គគ្រូបានលើកឡើងខាងដើមឯណែថាវាមានមួយបែបធម្មជាតិមួយបែបដែលខ្មែរយើងអ្នកបង្កើតឡើងមកជាងវប្បធម៌វាមានមួយបែបធម្មជាតិមួយវាបែបបង្កើតដោយមនុស្សយើងជាអ្នកបង្កើតវាបែបហ្នឹងចំពោះការបណ្ដុះបណ្ដាលនៅវប្បធម៌ប្រពៃណីរបស់ជាតិសាសន៍ខ្មែរយើងតាមពិតទៅនៃនេះនៅទូលំទូលាយវប្បធម៌ហ្នឹងវាមានច្រើន ដែលយើងមិនអាចថាយកមកនិយាយនៅក្នុងពេលហ្នឹងថាវាមានអ្វីខ្លះរាប់ឲ្យអស់គុណនីអស់វាមិនអាចនឹងអស់បានទេព្រោះអីទី1នៅតាមតំបន់នៅតាមស្រុកតាមខេត្តតាមនិគមគឺវាមានវប្បធម៌ហ្នឹងពេលខ្លះហ្នឹងគឺវារៀងរៀងតំបន់ហើយបើនិយាយអំពីថាវប្បធម៌របស់ជាតិដែលយកមកដាក់តំណាងរាប់ចូលនៅក្នុងបញ្ជីឬក៏ចូលនៅក្នុង ច្បាប់នៃជាតិហ្នឹងគឺវាមានទៅតាមលក្ខខណ្ឌតិកៈឬក៏ទៅតាមការកំណត់នោះប៉ុន្តែបើនិយាយអំពីថាវប្បធម៌ឲ្យតាក់ទិនជាមួយនឹងមនុស្សដែលបានបង្កើតឡើងនេះគឺមានច្រើនសន្ធឹកសន្ធាប់មិនមែនថាមានត្រឹមតែជាតិសាសន៍ខ្មែរយើងទេគឺទូទៅក្នុងសកលលោកជាតិសាសន៍ណាក៏មានវប្បធម៌រៀងរៀងខ្លួនទាំងអស់អញ្ចឹងពាក្យថាការសាបព្រោះបណ្ដោះពូជបណ្ដោះពូជហ្នឹងគឺពូជគឺចំណេះដឹងត្រង់កន្លែងនៃពូជហ្នឹងគឺមិនមែនពូជថា ពូជស្រូវឬក៏ពូជអីទេពាក្យថាវប្បធម៌នៃការបណ្ដុះបណ្ដាលហ្នឹងគឺពូជនៃសេចក្តីចេះនៃសេចក្តីដឹងនិងភាពថ្លៃថ្នូរអញ្ចឹងបើកាលណាយើងមានវប្បធម៌យើងយល់ដឹងនៅតម្លៃនៃវប្បធម៌ប្រពៃណីរបស់យើងហើយយើងនឹងស្គាល់មានបញ្ហាទៀតកំពុងតែ ជក់ចិត្តហ្នឹងទៅជាដាច់ទៀតហ៎អូខេដល់កែងគាត់ហ្នឹងដូចជាថាมันมันបានល្អហើយទី1ទី2ទៀតទូរស័ព្ទរបស់គាត់ហ្នឹងក្តៅអឺទឹកក្តៅខ្លាំងអលត់ទេអូខេឥឡូវខ្ញុំកណាបែរមកជួបគុណចាស់វិញគុណចាស់សំរិនអឺ គុណចាស់ក៏បានចូលរួមចំណែកក្នុងការចែករំលែកនៃសិភៅ STG គេហៅថាអបគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពហ្នឹងគឺជាការចែករំលែកមួយនៅចំណេះដឹង តើដូចបណ្ដិតទៅបានជាគុណចាស់បានការចាប់អារម្មណ៍ទៅលើការចែករំលែកផ្នែកខាងអឺ STG ឬសិភៅហ្នឹង គឺជាចំណែកនៃការចែកនៅចំណេះដឹង ដោយមិនដេចទៅគេហៅថារចែករំលែកគុណចាស់ណាជាផ្ទំសូមនមស្ការចំពោះគុណ3នៃបរះរតនត្រ័យដោយគោរពនិងសូមនមស្ការចំពោះប្រគ្រូសម្របសម្រួលកម្មវិធី KKCC TV នេះដោយគោរពនិងសូមចម្រើនពរបងប្អូនគឿងហើយនិងគ្រូចៅស្រាប់ អឺតបមកសូមចម្រើនពរញាតិញោមប្រគុណម្ចាស់គ្រប់ព្រះអង្គដែលតាមដាននៅវេទកានេះជាទីអឺរាប់អាននិងនឹករលឹក ជាទីនឹករលឹកមែនតែនតាមសត្វចិត្តតាមាតាមាអឺមានចាត់មួយ គឺឈឺឆ្អាលហើយអឺច្រើនខ្វល់ខ្វាយច្រើនមិនដឹងបិចទេ គេទុំឆ្នាំតមាចេញគ្រូបង្រៀនធ្វើគ្រូបង្រៀនទៅអចិន្ត្រៃយ៍ស្រុកគេហ្នឹងតមាចាប់ផ្ដើមមនុស្សបិទតមាខ្ញុំកណាហ្នឹងវាចាត់តែមានអាគួរក្បាលឈឺឆ្អាលហ្នឹងនឹកឃើញហើយខាងដើមគឺខ្ញុំកណាហ្នឹងវាស្រាវជ្រាវការនោះរៀនវាស្រាវជ្រាវយើងបានទៅដល់ហើយចំណងការអានប្រវត្តិសាស្ត្រអានស្រាវជ្រាវចដូនចតាយើងណាដោយអាស្រ័យ ខ្ញុំកណាហ្នឹងការលោបសក់មិនបានចេះអក្សរខ្មែរទេនិស័យរៀនច្រើនមួយទេស្រាប់តែថ្ងៃដែលមិនមិននឹងបួនហ្នឹងខ្ញុំកណាបោះចំហានចូលក្នុងវត្តហ្នឹងព្រមវាមានអារម្មណ៍វាប្លែកបានសាស្ត្រាលខ្លួនហើយខ្ញុំកណាកំណត់ក្នុងក្នុងក្នុងខ្លួនថាប្រហែលជាជីវិតតាមាហ្នឹងវានៅក្នុងវត្តទេណាមកមកប្រកបរកខោជើងមួយទេវានេះ បានន័យថានៅ8ដល់10ឆ្នាំនៅ ខាងក្រៅវាគ្មានអារម្មណ៍អញ្ចឹងណាស្រាប់ទេបើនិស័យរៀងច្រើនណាខ្ញុំកណាបួទៅហើយបួមិនបោកឆ្ងល់ច្រើនដែរហើយឆ្ងល់នោះយើងក៏មានអាគំនិតមួយយើងគិតថាធម្មតាបើលទ្ធិមួយមួយបើมันចម្រើនมันមិនមែនទុកនៅដល់នឹងដែរសំបីតែមេលទ្ធិយើងកាត់លុកប្រេនិព្យានទៅជាង2000ឆ្នាំហើយមិនតែគេហៅថាទុក គេដំណែលប្រសង់វប្បធម៌គេហៅថាទម្លាប់របស់ប្រសង់លទ្ធិហ្នឹងអានឹងជាជាវប្បធម៌លោកបង្កើតមួយដែរខ្ញុំកណាចង់និយាយតាក់ទងរឿងហ្នឹងដោយអាស្រ័យប្រពុតលោកជាមេលទ្ធិបាននេះថាបង្កើតថារបៀបរបបសង្គមមនុស្សដាច់ដោយឡែក គឺថាភេទពុំមានភេទប្រុសភេទស្រីណាសម័យដើមឡើយហ្នឹងគឺមានភេទប្រុសភេទស្រីហ្នឹងគ្រប់4វណ្ណៈបាននេះថាលោកចម្រោះមកបង្កើតទូជាលទ្ធិមួយបាននេះថាអុយ យើងរស់តាមបែបមួយអានឹងគឺវប្បធម៌ដែរអានឹងបាទនិយាយថាតាក់ទងវប្បធម៌ព្រះអង្គលោកបង្កើតដែរអាលោកលោកជាគេហៅស្ថាបនិកយើងនិយាយសាមញ្ញចឹងទៅបង្កើតលទ្ធិមករហូតដល់ទុកយើងមានកុសលមានអីចឹងគេហៅថាមាននិស័យចូលក្នុងបណ្ដាញក្នុងសាសនាអញ្ចឹងទៅយើងបាននេះថាវាមានក្របពូជសាប់ប្រុសពីចិត្តមិនមិនអញ្ចឹងនេះសំទៅយើងមាននិស័យ ប្រពុតអានឹងចាត់ជាវប្បធម៌មួយដែរហើយដោយអាស្រ័យខ្ញុំកណាយល់យល់ខាងដើមបួននឹងយើងឆ្ងល់ទេយើងឆ្ងល់ដល់យើងខំរៀនស្រាវជ្រាវទៅយើងយល់ហើយយល់ទៅយើងនិយាយអាប្រាក់ចេញអញ្ចឹងខាងដើមយើងយើងយើងយល់ប៉ុន្តែយើងនិយាយចេញជាប្រាក់មិនបានដោយអាស្រ័យយើងមិនបានស្រាវជ្រាវមិនចេះអក្សរណាសំបីបួបលែមិនតាន់ចេះអក្សរខ្មែរផងសំបីតែរៀនបាលីទី1ខ្ញុំកណានឹងអានអក្សរមិនដាច់ផងសេអត្តបទមិនដំបូងសេមិនតោផង អាព្រាលបណ្ឌិតហ្នឹងអាសេតាមអានគឺមកអត្តបទនឹងគ្រូគាត់អោយសេខ្ញុំកណាសេបាន5តតខុសទាំងអស់ខំរៀនខំនេះដើម្បីឲ្យចេះអក្សរខ្មែរដោយអាស្រ័យមុននឹងចេះអក្សរខ្មែរខ្ញុំកណាហ្នឹងបួសហើយទូរៀនអក្សរយួនទៀតបើអាស្រ័យយើងនឹងចប់ប្រឡងគេហៅទុក nghiệp ណាប្រឡងសញ្ញាបត្រហ្នឹងគឺចប់ហ្នឹងយើងទូដាច់មកភាសាហ្នឹងទៅហើយដល់ហើយទូនោះចំណោមហ្នឹង យើងឃើញយកខ្លួនណាបានន័យថានោះឲ្យខេតហ្នឹងប្រសងលោក ចាស់ចាស់លោករៀនចប់ថ្នាក់ហើយបានលោកទូរៀនអក្សរយួនដល់យើងយើងយើងមិនតន់ចេះអក្សរខ្មែរនេះនឹកឃើញខ្មាស់ខ្លួនឯងហើយមានចាត់ចង់មករៀនខ្មែរតែថាឲ្យទៅអានអក្សរបាន គឺខ្ញុំកណាអានណាអញ្ចឹងមិនមែនអានខ្ញុំកណា អាកាសែតគេតែយិនហ្នឹងមកអាទិត្យគេចេញម្ដងខ្ញុំអានអស់អានហើយប្រាក់ណាបបាក់បបាក់អានមិនចេញសួរលោកចាស់ចាស់អញ្ចឹងអាហ្នឹង ខ្ញុំកណាចង់និយាយថាវប្បធម៌នឹងវត្តតងពីសាសនាយើងនោះនឹងសាសនានឹងគឺព្រះអង្គលោកបង្កើតវប្បធម៌នឹងវាល្អណាបើវប្បធម៌នឹងគឺវាស្របទៅធម្មជាតិហើយគេហៅថាច្បាប់សច្ចធម៌គុណធម៌នឹងវានោះនឹងហ្នឹងហើយនោះនឹងហ្នឹងហើយដោយខ្ញុំបណ្ដារៀនមុនវងយើងនួសង្គមមនុស្សយើងចូលបួសទៅគេហៅថាពីច្បាប់ទម្លាប់ឯងយើងមិនបាន ព្រមមិនបងវាវាអញ្ចឹងហើយវាវាប្របាកអញ្ចឹងបើយើងមានការសង្ស័យផងយើងចង់ស្វែងយល់ផងដល់យើងបួសរៀនយើងឃើញអាតម្លៃមិននេះថាឃើញតម្លៃបង្កើតវប្បធម៌ទុកឲ្យយើងណាបាននេះថាព្រះអង្គបង្កើតវប្បធម៌អាទុកសាសនាហ្នឹងគឺទុកវប្បធម៌យើងហើយយើងយល់យល់សាមញ្ញទៅទុំការរស់នៅសាមញ្ញអឺនេះអញ្ចឹងណាឧទាហរណ៍លោកសង្ឃណាមិនក៏សំបេតសំលៀកបំប្រាក់ចប្រយណា វានេះវប្បធម៌មួយព្រះអង្គបង្កើតទុកអស់ហ្នឹងណាអយអាណនកាត់ចពោអីមើលកតុងស្រែហ្នឹងណានេះវប្បធម៌ហ្នឹងខ្ញុំកណាចង់និយាយថាតម្លៃព្រះអង្គលោកទុកហើយវប្បធម៌ហ្នឹងគឺរស់សាមញ្ញរស់มันมันខ្ងាត់ព្រោះឲ្យគេណាស់ចំយើងបានន័យថាបង្កើតអារបស់ដែលគេប្រើការគេចូលគេចាសម្បត្តិខោអោលោក សងហ្នឹងសម័យប្រាគឺទុអ ព្រោះបាពីសពចេញបាននិយាយថាគេឲ្យសម្បត្តិគេរួមសពគេចូលក្នុងព្រៃណាអាណាប្រាក់អស់ឲ្យហ្នឹងហើយឲ្យយើងទៅមិនខាតមិនទៅក្រៅរកលុយទៅទិញឯផ្សារទេទៅយកអារបស់គេចូលក្នុងព្រៃគេអាក្នុងព្រៃរួមអាសុបទៀតណាបង្ហាញគីខុសអាណាចូលនៅគេហៅថាស្ម័គ្រចាត់ចូលក្នុងក្នុងសាសនាលោកហ្នឹងធ្វើតាមលោកហើយ រាប់ផនរាប់ម៉ឺនអង្គរាប់លានអង្គមកបួសរហូតដល់កន្លង2000អាជាង2500ហ្នឹងណាខ្ញុំកណាចង់និយាយថាអត្ថធម៌វប្បធម៌ហ្នឹងដោយអាស្រ័យខ្ញុំកណាយល់អញ្ចឹងហើយវាភាពសាមញ្ញហើយสนุกរីយល់ហើយហាក់ដូចជាព្រះអង្គបង្កើតវប្បធម៌ហ្នឹងគឺសម្រាប់ថ្លឹងនឹងសង្គមជាងដែរណាហើយយើងរស់សាមញ្ញជាងគឺស្រួលណាខ្ញុំកណាដោយអាស្រ័យខ្ញុំកណាបួសជាង20ឆ្នាំខ្ញុំ វាធ្លាប់នៅខាងក្រៅក៏ជុំកណាក៏ធ្លាប់ខូចជាងដែរធ្លាប់ស៊ីលេងចូលឋានជាងដែរប៉ុន្តែប៉ះមកនឹងខ្ញុំកណាស្លងដែរខ្ញុំសុកជាងក្រៅខ្ញុំកណានិយាយអញ្ចឹងញាតញោមដែលធ្លាប់បួសប្រប្រធ្លាប់បួសញាតញោមចាស់ចាស់ហ្នឹងយល់ហើយសង្គមសងខ្ញុំកណានោះមិនណាមិនដែលឃើញផ្លោះគ្នាដល់យើងដឹងស្រាប់ហើយនៅខាងក្រៅហ្នឹងនៅដំបូលថាមួយទៅ4ប្រាសមាជិកហ្នឹងអឺមានពេកវារសុកនោះមិនមិនមិនមានហ្នឹងមិន បំផាក់កម្រណាប៉ុន្តែនៅសង្គមសង្គមនិយាយទៅសុខស្រួលណាអឺដោយអាសៀព្រះអង្គលោក បង្កើតថាវប្បធម៌សាមញ្ញហើយវាស្របទៅធម្មជាតិហើយយើងមាននិស័យគឺយើងរស់ស្រួលណាមានន័យថាយើងរស់តាមមាគាព្រះអង្គលោកបង្កើតលោកទុកឲ្យយើងនឹងបើទុំខោអាវលោកណាក៏មានក៏មានយួនគេហៅលយត្រៃមិនលយត្រៃទេតែមកកំ pl េងចឹងញាតញោម4 5ឆ្នាំមកអា ដល់ញាតញោមនោះខាងក្រៅប្រើដឹកមិនបានកំ plete ទេនៅវិញជើងហើយខាត់ក៏ដល់ប្រើអង្គដឹកមិនកើតយើងឲ្យមានឯណាគេក្រងចពោថាក្រក់ឯមិនណាណាគ្មានអាដៃលុកបង្កើតធំបិចងាយស្រួលណាសំបីតែការរមនោះរបស់នេះបានន័យថាព្រះអង្គលោកបង្កើតដើម្បីឲ្យយើងរៀនសូត្រតាមញាតញោមបរិស័ទទាំង4ណាគឺបើនិយាយថា4ពីក្នុងភេទសង្ឃពីខាងក្រៅហ្នឹង ដើម្បីឲ្យមើលឲ្យឃើញណាហើយអញ្ចឹងហើយដោយអាស្រ័យមានគុណធម៌សច្ចធម៌ក្នុងប្រកបក្នុងនឹងហើយវាភាពល្អតចាស់តចង់នឹងហើយបានតង់តង់ញាតញោមតង់តម៉ាអីអញ្ចឹងមាននិស័យសកលប៉ះផលបថលជីវិតណាក់បួរមិនមិនអញ្ចឹងវាសុខអាណាវាសុខណាស់ហើយខ្ញុំកណានិយាយអញ្ចឹងប្រហែលជាព្រះអង្គគុណម្ចាស់ សម្រាប់សម្រួលកម្មវិធីទទួលសកលប្រហែលណាពួកយើងតែសុខសុខច្រើនបើយើងប្រៀបធៀបទៅអាសំភារៈហើយអាយើងរស់តាមបែបធម្មជាតិមិនធៀមធាសំភារៈវាស្រួលណាតែយើងយើងស្រឡាញ់ច្រើនយើងមានការចំណងច្រើនយើងទុកច្រើនហើយដល់លោកសង្ឃនឹងព្រះអង្គលោកលោកចេញច្បាប់គឺថាស៊ីឯងបោះរស់ជួសឯងសំបីព្រះអង្គដឹងស្រាប់ហើយការដែលលោកត្រត្រង់ជីវិតលោកណា អឺបណ្ណាបាតខ្ញុំកណានិយាយថាបណ្ណាបាតគឺទោះបីមិនឧបត្ថម្ភដែរគ្រាន់តែអាណននឹងឧបត្ថម្ភគេហៅថាគ្រាន់តែការរៀបចំឡើងនេះប៉ុន្តែគេហៅជីវិត លោកបណ្ណាបាតរហូតដល់ប្រទេសនេះទៀតលើលោកមកចោលធម្មតាមានលទ្ធិគេចិញ្ចឹមមិនចឹងហើយខ្ញុំកណាចង់និយាយចឹងដែរអាឡូខ្ញុំកណាធ្លាប់ចេញដែរមកវត្តព្រលឹមកណាខ្ញុំកណាបណ្ណាបាតមកសក់គេនិយាយដែរថាបួចាស់ចាស់ឲ្យទូត្រង់បាតទេ តាមពុទ្ធព្រះអង្គលោកហែងហែងហែងខ្ញុំកណាចង់និយាយអានេះបណ្ណាបាទព្រះអង្គខ្ញុំយល់ណាព្រះអង្គលោកថាយើងបណ្ណាបាទកណាបណ្ណាបាទត្រង់បាទហ្នឹងបានន័យថាភេទប្រុសយើងធម្មតាមិនប្រពុទ្ធីទេអានឹងខ្ញុំកណាចង់និយាយថា ការយល់មកខ្ញុំកណាប៉ុន្តែចង់អោយលោកភីគូនោះបណ្ណាបាទដើម្បីសកលអាគុណគុណធម៌ម្ដាយយើងប្រពុទ្ធីនោះណាខ្ញុំកណាយល់អញ្ចឹង ដែលហើយខ្ញុំកណាច្រើនចូលសាលាខ្ញុំកណាអប់រំប្រសងយើងដែរថាពីវេនចុងបាទអីកុំផ្លោះគ្នាអីទៅផ្នែកបាទទៅយើងរៀនអូសកលយើងសកលផ្នែកបាទទៅអាឡាហ្មងនេះដល់ម្ដាយយើងប្រងប្រទេស4ខែ10ថ្ងៃគាត់ក៏មានខាត់យើងចេញទៅចេញចាំងផងណា24នោ24ហ្មងហើយគាត់ថ្នាក់ថ្នមអាការទុកលំបាកហ្នឹងដល់យើងកដោបបាយតិចតួចហ្នឹងមិនអីទេអាព្រះអង្គហ្នឹងលោក លោកលោកមិននឹងបង្កើតអវបថននឹងបើនេថាលោកលោកយកខ្លួនលោកធ្វើឧបមាធ្វើនេះឲ្យនៅ6ខែ6ឆ្នាំកណ្ដាលកណ្ដោមហើយភ្លាមក៏មានក្រធមសរុបក៏មានអ៊ីនៅក្រមដើមព្រោះបានន័យថាអូលោកឆ្លងអានឹងហើយហើយលោកលោកគ្រឹះមកលោកធ្វើមិនក៏យើងស្នុកក្រោះទៅអ៊ីនឹងសាមញ្ញអញ្ចឹងអានឹងវប្បធម៌មួយ ដែលគេហៅប្រចាស់ប្រចាស់ដល់ចង់ឲ្យខ្ញុំកណាតទូយ៉ាឡានឹងមកពីខ្ញុំកណាត ធ្លាប់កាលនោះសតអត់ឃ្លានហ្នឹងខ្ញុំកណាដឹងអាតម្លៃជីវិតវាមិនវិញអាដល់មកជួបភាពសាមញ្ញហ្នឹងឃើញវាវាធ្នឹកបានយើងទ្រាំបានទោះបីប្រឡាក់ទោះសម័យខ្ញុំកណាចេញទូរៀនហ្នឹងគឺឆាន់ទៅទឹកតរៃស្អ៊ុយទេណាប្រែមកបបល់แล้วแล้วគ្មានថាបបល់រឿងផងគោរៀនចឹងដែរដល់លោកមានចឹងហាន់មានអ៊ីងចឹងកាទៀវអ៊ីងចឹងតាមទឹកចិត្តប៉ុន្តែរលោកសង់បួសប្របាក់ តង់ឡើងថាបើយើងយកអាវប្បធម៌ហ្នឹងយើងធ្លាប់បរោះយើងញាតញោមល្អណាស់ហើយជីវិតយើងយកទៅអនុវត្តខាងក្រៅរកគេហៅថាភាពសាមញ្ញណាភាពសាមញ្ញគឺសុខសុភមង្គលណាហើយក្នុងការដែលខ្ញុំកណាយល់រឿងជឹងជឹងណាល្អនិយាយថាមួយចំណុចមួយចំណុចទេខ្ញុំកណាមរអញ្ចឹងទៅរស់អញ្ចឹងស្រួលហើយខ្ញុំកណាចង់និយាយអញ្ចេះអាភាពសាមញ្ញនឹងហើយគេទិញខួរក្បាលយើងមិនបាន អញ្ចឹងយើងមិនត្រៀមត្រាងហែយើងមិនត្រៀមត្រាយកសាក់ណាបន្សាក់ត្រូវចង់ទិញទឹកចាត់យើងចង់ពុកដូរអាគំនិតយើងយើងអញ្ចឹងជាងអូខេឲ្យយើង100លានយើងមិនបាច់ទេតាមមិនត្រូវការណាអាហ្នឹងអញ្ចឹងអូតម្លៃណេហ្នឹងអាហ្នឹងខ្ញុំកណានិយាយតាមនាណាមកពីកណាក៏ធ្លាប់អាលួងលោមសំភារអាយកសាក់ហ្នឹងដែរមកពីខ្ញុំកណាហ្នឹងក៏ធ្លាប់គេអឺມັນខ្ញុំកណាធ្វើលេខាស្លាកានផង ហើយគេលាប់ផលអានេះគឺខ្ញុំកណាចង់ប្រកាសខ្ញុំកណាមិនត្រូវការទេមកពីយើងនិយាយតាមសមត្ថភាពមិនមែនដល់យើងនិយាយយកកំបើទេ អានេះមកពីទៅយើងជួអាការងារហ្នឹងណាមួយនោះក្រមសម្ពាធគេផងគេចង់ធ្វើមួយធ្វើហ្នឹងទៀតអានោះហើយឈ្មោះថាត្រូវបំរើគេគ្មានគ្មានលួយផងអានោះបានន័យថាយើងបានយកប៉ុន្តែអាខ្លួនយើងឧទាហរណ៍យ៉ាងណា យើងកំបាត់អាភាពសេរីភាពយើងចង់ធ្វើអីក៏មិនបានដែរបើយើងនៅក្នុងកសែគេណាអត់ទេកណាបាត់អាមនសិកាពេលយើងណាតែខ្ញុំកណាមិនដឹងទេខ្ញុំញ៉ានិយាយមាន គេចេញពីក្រសួងមហាប្រទេសគេមិនខ្ញុំកណាទៅលេខាសាលាកាត់តែកណាធ្វើដែរកណានិយាយចង់ថាយកលេសអានឹងកណាចង់និយាយថាអាភាពសាមញ្ញពីយើងរស់អឺនេះហើយយើងមិនត្រូវការទេអាយកសាក់ហ្នឹងហើយមិនទូចង់សកលរកជាតិហ្នឹងមកពីយើងយល់ឡា យ៉ាងតម្លៃហើយយើងឃើញវាឃើញមើលទ្រូងរវល់យើងឧបសគ្គយើងសុកចាត់យើងរស់សាមញ្ញយើង រស់តាមសេរីភាព របស់យើងតាមឧត្តមកទេសរបស់វាយើងហើយណាមួយយើងនឹកឃើញណាបណាក់បាតណាខ្ញុំកណានោះបណាក់បាតមិនគេជិលទេនិយាយទៅចេញរៀន9ឆ្នាំបើនិយាយកណាមិនដែលប្រកែកទៅបីទៅចេញវេនគេចោលគេណាទៅរៀនស្រុកគេហ្នឹងខ្លះកូនស្រុកហ្នឹងក៏មិនត្រង់បាតទេយើងត្រង់ឲ្យលោកឆាន់ទេលោកបួសមិនទេ ហ្នឹងហើយកណាមិនទូប្រកែទូត្រង់រងងាយក៏បានដែរអូទៅនេះចឹងទូបេដល់វេនគេគេចោលយើងធូតណាហើយយើងមិនទូអឺគាត់ទេដាក់តនកម្មយើងគេស្ដីច្បាប់គាត់ទេស្រែកយើងណាហើយយើងមិនធូតទេហើយយើងកាញ់យើងយ៉ាល់ចឹងថាអូដល់ហើយដល់ពេលចឹងយើងនឹកឃើញដល់ក្រោយខ្ញុំខ្ញុំមណាអូព្រះអង្គចង់ឲ្យយើងសកលតម្លៃគុណម្ដាយដល់ឲ្យយើងបណ្ណាបាទហ្នឹងចុះប្រោះយើងប្រពៃណាំអានហ្នឹង ណាកណាយល់បន្តិចតិចចឹងទៅហើយបានខ្ញុំកណាហើយណាមួយផ្នែកអវបធផ្នែកបាទកណានិយាយថាផ្នែកបាទនោះវាចែករំលែកចំណេះដឹងណាមួយយើងដឹងសុខទុក្ខរបស់ញាតិញោមផងឧទាហរណ៍តិចខ្ញុំកណានៅកាលទូរៀនណាញាតិញោមគាត់ក៏សត់ប៉ុន្តែគាត់យកចិត្តគាត់យកចិត្តទុកដាក់ណាក់ក្រនណា ខ្លះគាត់ចាំដាក់បាត់លោកណាបើយើងមិនចូលទៀតក៏ស្រែកទៀតនោះចាស់ចាស់គាត់គាត់នឹងហើយ ការខ្ញុំកណានិយាយប្រហែលប្រាគ្រូសម្រាប់សម្រួលនឹងទទួលសកលហើយធ្លាប់រៀននេះនឹងដឹងគាត់គាត់សតណាប៉ុន្តែហើយហើយអាកាហ្វេអង្ការនោះគាត់កម្រមយ៉ាងណាកាហ្វេគេចាប់កូនចៅជូនគាត់គាត់ដាក់បាត់លុកអស់ណាហើយខ្ញុំកណាឃើញសង្វែកឃើញថាយើងបួសអឺយើងអឺកាត់កាត់បូជាអញ្ចឹងគាត់មិនគិតគាត់មិនគិតយកគ្នាអីអញ្ចឹងតែគាត់ចរាខ្លាអញ្ចឹង ប៉ុន្តែយើងបានបួសរៀនចេះដឹងដោយអាស្រ័យបាយមកវែកសន្តិចមកគួរនឹងហើយហើយយើងនឹកឃើញដូច្នេះថ្ងៃក្រោយយើងចេះដឹងយើងចេះអីអញ្ចឹងយើងចែករំលែកខ្ញុំកណាមិនមិនមិនមិនមិននេះទេបន្តិចខ្ញុំកណាធ្លាប់ទាននេះនិយាយដល់ខ្ញុំកណារៀនគណិតនិយាយអានេះគេបីខ្ញុំកណារៀនគណិតទេមិនទេកណាមិនហើយ អាលែងពិសេសរូបមន្តនេះពិសេសខ្ញុំកណាបាអត់មានស្ដាមមកហៅជាអីគេមិនខ្ញុំកណាទូនរៀនដែរកណាមិនរៀនដែរតាសុខចាត់រៀនព្រីមកពីយើងយល់ថាបាយបាននឹងហើយហើយអាចំណេះខ្ញុំកណាចែកនោះគឺមិនឡាក់ទេគេហៅថាអបចិត្តបើថាសោះបើយកចិត្តទុកដាក់ខ្ញុំកណារៀនហួហ្មងទាំងអញ្ចឹងអត់ដល់អាស្រ័យយើងយល់ហើយធម្មតាខ្លះគេថាយើងរៀនព្រីអញ្ចឹងវាមិនសូវមានគុណភាពប៉ុន្តែ អាខ្ញុំកណាបតលសាលាដៃហុកណាសាលាមហាវិទ្យាល័យគេមិនរៀនកណាមិនទៀតដោយអាស្រ័យអញ្ចឹងហើយ បានយើងយើងចោលអញ្ចឹងយើងអស់ហើយយើងវាមិនអានឹងចាត់ជើងវានេះយើងបានជួយញាតញោមអញ្ចឹងហាក់ដូចយើងនេះឧទាហរណ៍ទីការរត់ដូកូវីដហើយអញ្ចឹងខ្ញុំកណាកុំខំខ្នះខ្នែងស្រេចទៅបីកាត់មិនមែនដាក់ដាក់បាតតែយើងទៅមិនទេកូនចៅកាត់មិនអញ្ចឹងតែយើងទូរៀនស្រុកនេះនេះហ្នឹង ហើយដល់លោកព្រៃកិននេះយើងសងទៅអានោះយើងហៅថាសងបាយបាតបានប៉ុណ្ណាអាស្រ័យប៉ុណ្ណឹងអានោះវប្បធម៌ខ្ញុំកណានិយាយអានោះវាតាក់តងវប្បធម៌ចែកកម្លែកធូរមកទៅមកហ្នឹងហើយចង់ជាបាច់សាមគ្គីអាសាមគ្គីនឹងយល់យល់នេះមិនលើសខ្វះគ្នាអារឿងយើងមិនយល់សាមគ្គីគ្នាមិនយល់សុខទុក្ខគ្នានឹងលើខ្វះដល់លើខ្វះនោះវាបែកសំបីតាយើងខោវប្បធម៌នេះបងអូនមិនចេះយល់យូរគ្នាបែកផ្លោះគ្នា ចេញតែមកប្រងអស់គ្នាអានឹងដោយអាស្រ័យយើងយើងលូបយើងមិនយល់អាវបធប្រអង្គលោកបង្កើតមករស់មកវត្ត20 30អង្គរស់សុខសុខទេភាពដោយអាស្រ័យណាអាវបធលោកបង្កើតទុកអល្អអញ្ចឹងណែនោះនឹងច្បាប់អាច្បាប់នោះវាកើតមកពីវបធដែរទម្លាប់យើងទៅដូចថាយើងមួយខាងដើមយើងធ្វើខុសអញ្ចឹងទៅលោកប្រាប់ថានេះធ្វើតរោទៅយើងធ្វើតរោទៅល្អទៅយើងឡើងបំពេញទៅល្អរហូតមករាប់ផងណា ជាង2000ឆ្នាំញាតិញោមឃើញនោះទេគេគោរពតាមទៅតាមដល់អាស្រ័យអីចាស់ចាស់គិតឃើញគិតនេះអានេះកណាចង់និយាយថាយើងយល់តម្លៃអត់ដូចជាដល់ឡាពេលគេហៅថាមិនយល់តម្លៃវិញអូមិនមែនដែរអូមិនមែនដែរប្រសងខ្លៅលោកគេហៅថាបួសបួសស៊ីស៊ីនួលបន្តិចថាញាតញោមគេជេរចាត់ឲ្យទៅមានកូនបួសខ្មែរខ្មែរក្រមបើមិនបួសពិបាកណាខ្ញុំកណាចង់និយាយអញ្ចឹង ដល់ញាតញោមគាត់ចង់អូបានគូគាត់បួនជាងគាត់ចូលគាត់ទួលហើយដល់វាជួលវាកាត់ចូលមកគាត់មិនបានប៉ះប្រល់នោះអាចំហាយពុតគាត់សូអឺពើហ្នឹងហើយមិនសូអឺពើហើយកូនចាស់បានរៀបរាប់ថាពីមុនយើងយើងបួសយើងពិបាកការឆាន់ចុកអីការស្លៀកពាក់មិនសូវមានទេដល់ឥឡូវសម័យឥឡូវសម្បូរណាស់ស្លៀកពាក់ស្បង់ជប៉ុហើយមហូបមហាឆាន់ហ្នឹង ចង្ហាន់ហ្នឹងមិនចេះខ្វះទេហេតុអីក៏មានការធ្លាក់ចុះក្នុងការចូលបួសក្នុងសាសនាគាត់ចេះឲ្យពីមុនបួសទៅវាមានគុណភាពល្អបួសបានបានល្អហើយត្រួតត្រងបានល្អតែឥឡូវហ្នឹងវាទៅជាអត់សូវមានបួសទៀតមានមានបញ្ហាអីកណាបញ្ហាហ្នឹងខ្ញុំកណាយល់ខាងដើមកណាក៏ធ្លាប់គិតច្រើនឆ្នាំដែរដោយអាស្រ័យទី1គេហៅនៅស្រុកស្រុកយួនហ្នឹងគេ គេចេញច្បាប់គេហៅគេវត្ត Why Garden ណាអីហៅកាបន្ថយកំណត់ទេអាយកាហ្នឹងហើយថយកំណត់ហ្នឹងហើយគ្រួសារអត់ទៅពីអាដល់ពីនេះគេច្រើនទៅមានមួយប្រុសមួយស្រីដល់ពេលដើមមានស្រីកណានោះ4 5ប្រុសពី3ក៏មិនដែរមកតាដូច្នេះពោះអានឹងកតាដែលខ្ញុំកណាយល់ខាងដើមណាហើយដល់ពេលបួនជាង ទៅកាត់កាត់ស្លាញ់បួនដែរដល់ក្រោយកាត់ស្លាញ់បួនដែរកាត់ អោយកូនគិតរៀនដែរហើយអានោះគាត់ថាក់តងដល់លោកមានយុវជនខ្មែរក្រមនឹងគាត់ចូលរៀនជាមួយលោកសង្ឃនឹងមានយុវនារីហ្នឹងដល់អាស្រ័យអញ្ចឹងដែរបើថាបួសបួសបួសយោនិស័យបួសយូរឆ្នាំអានឹងកាត់ធម្មតាមែនអូកាត់កាត់ស្លាញ់កូនអញ្ចឹងហើយទៅកូនទៅប្រុសមួយស្រីមួយអាមួយចូលទៅគេអាមួយចូលនៅខាងឯងដល់ពេលមកបួសអញ្ចឹងទៅ អានឹងខ្ញុំកណាធ្លាប់ឃើញក្នុងវត្តកណាទីទីដោយអាស្រ័យអឺកាត់កាត់ថាមកអត់តិចថាបួសក៏ចង់ឲ្យសឹកក៏មិនទេក៏មានសឹកកាត់កាត់មានណាគេហៅថាលោកបិចទៅកាត់និយាយថាឲ្យកូនសឹកទៅញាតគេដៀលគាត់ថាបាបអីចឹងណាអាហ្នឹងកាត់ទិញអាសំភារៈអីចឹងណាម៉ូតូទំនើបដែលថា ធម្មតាយុវជនណានៅនឹងឈាមគិតមានអីគិតគិតតែរឿងគេហៅលយលីវីបហ្នឹងហើយអាម៉ូតូចេញអាទំនើបថ្មីថ្មីនេះណាមិនចង់ណែគិតពេញដាក់តែអញ្ចឹងទៅណាអានឹងអានឹងចំណុចដែលខ្ញុំកណាតលុកទៅរីកអូទាញហើយអឺបួលលោកអឺសំអាងអារឿងគេហៅថាអូម៉ែស្លាញ់ណាហើយមិនទ្រាំអត់ឃ្លានណាអាណិតកូនស្លាញ់កូនទៅកាត់បដាល់អាថាវិការនេះឧទាហរណ៍ថាមួយខែ ចឹងអោយមកលៀនពីលៀនប្រើដោយលុកមកមានអាសម័យទំនើបហ្នឹងលេង TikTok លេង game អីនេះកាត់មិនមិនបានប៉ះពាល់ទៅអាតួខាងនេះហើយទី2គឺប៉ះត្រូវខាងបធរណាបន្ថយហើយទី2វត្តហ្នឹងអឺអាឡូវត្តតងអារឿងគេតបទៀតណាខ្ញុំកណាចឹងនិយាយចំសង្ក្រេតដែលរៀនចេះដឹងទុយគេមិនអោយតម្លៃខ្មែរយើង មិនអោយតម្លៃផងជែកគេគេមិនអោយតម្លៃហងមកបួលរៀនទូស្រុកថៃទុកអីមកដល់គេមិនអោយជូនរៀបមិនអានឹងច្រើនមកវាច្រើនសួរតែមិនអាចនិយាយចឹងផងប្រសងលោកតាគេមិនអោយជូនរៀបធ្វើអីធ្វើអីអានឹងស្រុកស្រុកខ្ញុំកណាកណាឃើញច្បាស់ចឹងគេទូរៀនបោះបងប្រាក់ណាប៉ុន្តែបើថាណាក់ឯង បួសហើយសឹកហើយចេញរកការងារអានឹងមិនអីទេប៉ុន្តែបើថាមនោរដ្ឋគេមិនអូនទៀតមានករណីច្រើនណាអូខេអរគុណគ្នាត្រាក់ទឹកចាត់ណាអឺមានឧកាសណាផ្សាយមានឧកាសណាចេញចំណែកអុយគេដឹងដើម្បីអូទាញដើម្បីមានអត្តផលអានឹងវានេះហែងតប់ខ្ញុំកណាចង់និយាយចំគេតប់គេតប់នឿលងងមិនចេះដល់នឿគេចេះគេសាមញ្ញគេយល់វែងឆ្ងាយគេយល់អនាគត គេគិតតែបញ្ហារួបដល់មនុស្សល្ងគិតតែបញ្ហាបតល់ខ្លួនអាអាអានឹងគឺគេហៅគេលូរិចគេគេយល់គេមិននឹងអឺមិនគេគ្រប់ក្រងយើងមិននឹងគេអឺមិនគេមកអាណានិគមយើងគេគេរៀនចំណុចហ្នឹងហើយដូច្នេះអាគេចេញអារបបធ្វើឲ្យរះល្ងងហើយបើគេຕົកគេឲ្យអានឿល្ងងឡើយកណានិយាយចំជាងទេ និយាយចំជាងគឺថាធម្មតានឿលងងគេមិនបាច់ប្រើទេមកមានតើនឿលងងធ្វើធំស្អប់អានឿចេះហើយអាហ្នឹងមិនបាច់ទេគាត់តែពួករៀនទៅកំបើអំបើទៅរៀនបើអំបើរករឿងក្តីកែងហើយអាហ្នឹងវាទៀតអាហ្នឹងវាវាខាត់ធំទៀតខ្ញុំកណ្ដាលនិយាយដោយអាស្រ័យខ្ញុំកណ្ដាលឆ្លងអារឿងហ្នឹងអារៀនមានលេខខំហ្មងគេមិនសូវរាប់រត់ទេណាណាអូខេអរគុណអរគុណចាស់ហ្នឹងណាណាគុណហើយហ្នឹងហើយឥឡូវមកជួប មើលមិញស្រាប់ដូចនិយាយមិនតាន់ចប់បានស្រួលបួលដាច់ទៅហើយឥឡូវបន្តទៀតយ៉ាងម៉េចហើយចាំឲ្យថៃគ្រឿងក្រោយណាឲ្យឲ្យសារ៉ាតែកណាចង់ច្រើនដែរអូខេមកសារ៉ាបន្តបាទណាដើម្បីបានឱកាសក្នុងការ បន្តអឺឡើងមកវិញដោយសារមាញ់សេវាវីរៈរអួលនិយាយមិនតន់អស់សេចក្តីអឺបន្តមកដល់វគ្គយើងនិយាយក្នុងលក្ខណៈហៅថាវប្បធម៌ វប្បធម៌ដែលខ្ញុំកាលណាខ្ញុំបាទមិញបានរៀបរាប់មកមិញពាក្យថាវប្បធម៌បើយើងកាត់ទៅវាជាពីរបទវប្បៈនិងធរធរហ្នឹងមកពាក្យថាធម្មៈអញ្ចឹងវប្បៈនេះគឺប្រែទៅការសាបព្រោះមិនដុះការសាបព្រោះឬក៏បណ្ដុះឬក៏ហៅថាពូជហ្នឹងឯងអឺចំណែកធរប្រែថាសភាវៈដែលទ្រទ្រង់នៅសัตว์អានេះបើយើងនិយាយប្រែទៅតាមផ្លូវនៃក្នុងព្រះពុទ្ធសាសនាធម្មោសភាវោសភាវៈឯណាដែលទ្រទ្រង់នៅ សាសភាវៈនោះហៅថាធរហើយហើយមានបទវិកហៈថាសតេធិរេតៃតិជាធម្មោសភាវោអឺមុននឹងឈានចូលមកដល់ពាក្យថាវប្បធម៌នោះវាមានពាក្យនៅខាងដើមមួយទៀតហៅថាអរិយធម៌អរិយធម៌នេះគឺជាពាក្យដែលហៅថាអរិយៈអរិយៈប្រែថាការប្រសើរក្រៃលែងធម៌នេះក៏ប្រែថាសភាវៈដែលត្រួតត្រងនៅសត្វដែរ ប៉ុន្តែក្នុងន័យដែលយើងបានលើកឡើងនៅក្នុងវេទិកាថ្ងៃនេះគឺបានដល់ពាក្យថាវប្បធម៌ការសារព្រោះបណ្ដុះបណ្ដាលនៅវិជាហើយដើម្បីត្រួតត្រងនៅចំណេះដឹងវិជាក៏ដូចជាសិល្បៈឬក៏វប្បធម៌ទូទៅដែលខ្មែរយើងឥឡូវនិយាយចំថាប្រទេសខ្មែរជាពិសេសគឺខ្មែរកម្ពុជា ក្រោមយើងតែម្ដងអញ្ចឹងក្នុងវប្បធម៌ក្នុងទីនេះគឺមានច្រើនដូចខ្ញុំនិយាយខាងដើមមានច្រើនដែលយើងមិនអាចលើកមកនិយាយអស់ក្នុងពេលនេះប៉ុន្តែខ្ញុំចង់និយាយបង្ហើបឬក៏បញ្ជាក់បងប្អូនទាំងអស់គ្នាថាវប្បធម៌នេះគឺមាន ដែលយើងទាំងអស់គ្នានឹងជួបនឹងឃើញរាល់ថ្ងៃប៉ុន្តែពេលខ្លះបងប្អូននឹងមិនស្គាល់នោះថាជាវប្បធម៌វាវាបែបហ្នឹងអានេះដោយសារយើងមិនបានសិក្សាស្រាវជ្រាវយើងមិនបានឆ្វេងយល់អំពីពាក្យថាវប្បធម៌អំពីវប្បធម៌របស់ខ្លួន អំពីប្រវត្តិសាស្ត្ររបស់ខ្លួនវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរវាមានហោហៀហោហែមានទាំងនៅ តាមស្រុកតាមតំបន់តាមនិគមតាមខេត្ត មានទាំងនៅក្នុងកម្ពីក្នុងក្បួនក្នុងខ្នាតមានទាំងនៅក្នុងសត្រាមានទាំងនៅក្នុងបត្រាយដកក៏មានដែរខ្មែរយើងយកវប្បធម៌ចាញ់ អំពីព្រះពុទ្ធសាសនាផងយកបបធរដែលរបស់ខ្លួនបានបង្កើតឡើងផងដូចខ្ញុំកណានិយាយតាមព្រះអង្គគ្រូមិនថាមានវប្បធម៌ដែលកើតឡើងដោយខ្លួនឯងនិងវប្បធម៌ដែលជាបែបធម្មជាតិណោះវិបត្តិហ្នឹងអញ្ចឹងសំខាន់បំផុតដែលនិយាយក្នុងពាក្យថាសារប្រុសបណ្ដោះនិងទ្រត្រង់នេះគឺសំខាន់លើការយើងទាំងអស់គ្នាស្គាល់នៅវប្បធម៌របស់ខ្លួនឯងយើងជាមុនសិន វប្បធម៌របស់ខ្លួនដូចជាបច្ចុប្បន្នយើងនិយាយពីពាក្យថាសម្លៀកបំពាក់ប្រពៃណីអញ្ចឹងសម្លៀកបំពាក់វាមានច្រើនការចងក្បិនការស្លៀកសម្លៀកបំពាក់ខ្មែរមានហូលហមងឬក៏សម្លៀកបំពាក់តាមពីប្រវត្តិណាប្រវត្តិណាសម័យណាសម័យណាអានឹងវាមានវប្បធម៌របស់ខ្មែរយើង ថ្ងៃអាទិត្យត្រូវពាក់ពណ៌អីថ្ងៃសៅរ៍ពាក់ពណ៌អីថ្ងៃច័ន្ទពាក់ពណ៌អីវាមានវប្បធម៌ខ្មែររបស់យើងបែបហ្នឹងដូចជាវប្បធម៌នៃការលេងសិល្បៈក្នុងនោះមានសិល្បៈសិល្បៈដូចជាចម្រៀងដូចជាអាយ៉ៃដូចជា លខោនបាសាក់លខោនយីកេដូចជារបាំផ្សេងផ្សេងអីជាដើមនោះក៏ជាវប្បធម៌មួយដែរផ្នែកសិល្បៈហើយវប្បធម៌ផ្នែកវិទ្យាសាស្ត្រវប្បធម៌ផ្នែកវិទ្យាសាស្ត្រផ្នែក ស្ថាបត្យកម្មដូចជាការកសាងប្រាសាទដូចជាការដូចជាបច្ចុប្បន្ននៅខាងកម្ពុជាប្រទេសកម្ពុជាមានប្រាសាទអង្គរវត្ត ប្រាសាទតព្រំឬក៏ប្រាសាទនានាហើយនៅដែនដីកម្ពុជាក្រោមដូចជាប្រាសាទលាវច័ន្ទឬក៏ប្រាសាទនៅប្រាសាទនៅ អឺខេត្តបន្ទាបដែលយើងហៅថាប្រាសាទមន់10ឬក៏ប្រាសាទដែលនៅខាងអូកំពង់ផែអូកែវឬក៏ប្រាសាទដែលផ្សេងផ្សេងជាច្រើនទៀតដែលនៅសល់តែខឿនហើយមួយទៀតវប្បធម៌នេះគឺតាក់ទិនជាមួយនឹងវត្តអារាមច្រើនបច្ចុប្បន្ននៅដែនដីកម្ពុជាក្រោមនៅដែនដីកម្ពុជាក្រោមខ្ញុំបានសង្កេតឃើញគឺជានៅខាងខេត្តព្រះតាពាំងមានវប្បធម៌របាំយក្សរាំវប្បធម៌ដូចជាការតុបតែង ស្លៀកពាក់ឬក៏វប្បធម៌នៃការច្រៀងសិល្បៈបែបរបាំបុរាណអីជាដើមគ្រប់បែបសពយ៉ាងគឺនៅមានច្រើន នេះដោយសារតែខ្មែរយើងជាពិសេសគឺថ្នាក់ដឹកនាំជាប្រចាំអធិការជាគណៈកម្មការដែលគាត់ស្គាល់នៅតម្លៃនៃវប្បធម៌របស់ខ្លួនអញ្ចឹងពួកគាត់បានរៀបចំបង្កើតឡើងជាកម្មវិធីនីមួយៗដើម្បីអូសទាញតាក់ទាញនៅយុវជនសម័យក្រោយនេះជាពិសេសគឺក្មេងៗយុវវ័យនេះដើម្បីឲ្យងាកអារម្មណ៍មកឃើញនិងមកស្គាល់នៅវប្បធម៌ប្រពៃណីរបស់យើងដូចជាបច្ចុប្បន្នដូចជានៅកន្លែងខ្ញុំកណាផ្ទាល់ខ្ញុំកណាផ្ទាល់ក្នុងកណាសាក់តយ័នខ្មែរទេអត់មានសាក់រូបបរទេសអត់មានសាក់រូបអីដែលក្រៅអំពីរបស់ខ្មែរ តើខ្ញុំកណាធ្វើបែបនេះដើម្បីអីគឺចង់អូសទាញយុវជនដែលស្រឡាញ់នៃការសាក់សម័យនេះឲ្យងាកមកមកស្រឡាញ់នៅក្នុងអសរសាស្ត្រនៅវប្បធម៌របស់ខ្មែរយើងវិញព្រោះអីនៅក្នុងលក្ខណៈនៃការសាក់នោះវាមានបង្កប់ដោយវប្បធម៌ហើយដោយអសរសាស្ត្រវប្បធម៌នោះគឺកន្លែងណាវប្បធម៌បានដល់ការជំនឿជំនឿនេះជំនឿបែបម៉េចជំនឿអរូបីដែលបង្កប់ដោយអត្ថន័យនៃតួយ័ន្តនីមួយនីមួយមានវប្បធម៌ការធ្វើដូចម្ដេចពេលណាដែលគាត់យល់គាត់នឹងយល់តម្លៃដែលចាស់ពីបុរមបុរាណយើងគាត់បានបង្កើតមក ហើយវប្បធម៌នៃការជំនឿនេះគឺវាមានតាំងពីសម័យព្រះបាទសូរយវរ្ម័នទី2រហូតដល់សម័យនៃព្រះបាទមហិនធរណិនវរ្ម័នធរណិនវរ្ម័នបន្ទាប់មកដល់ព្រះបាទជ័យវរ្ម័នទី7អាជីវវប្បធម៌ក្នុងទីនោះគឺវាភ្ជាប់ជាមួយនឹងព្រហ្មញ្ញសាសនាផងវាភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនាផងដោយពីសម័យព្រះបាទធរណិនវរ្ម័នដែលព្រះអង្គបានកាន់លទ្ធិព្រមលទ្ធិពុទ្ធសាសនាក្នុង នៅពេលនោះគឺរីកចម្រើនដូចជាខ្ញុំកណាបានបច្ចុប្បន្នយើងសិក្សាអំពីវប្បធម៌នៃការសាក់យ័ន្តនេះគឺវាជាវប្បធម៌មួយដែលភ្ជាប់ជាមួយនឹងពុទ្ធសាសនាមិនមែនថាយើងធ្វើបែបនេះជាវប្បធម៌របស់ប្រមាញ់សាសនាទេប៉ុន្តែខ្មែរយើងវាកាន់ពីបច្ចុប្បន្នគឺវានៅដើរទន្ទឹមគ្នា ជាតិនិងសាសដើរទៅជាតិនិងជាតិនិងវប្បធម៌ដើរទន្ទឹមគ្នាវាបែបហ្នឹងហើយដូច្នេះហើយគឺយើងទាំងអស់គ្នាមានទាំងជាតិមានទាំងវប្បធម៌អឺជាតិនិងសាសនាដើរទន្ទឹមគ្នាខ្ញុំមិនណាសូមតោះនិយាយច្រឡំជាតិនិងសាសនាដើរទន្ទឹមគ្នា អញ្ចឹងបើបាត់ជាតិក៏មិនបានបើមានជាតិបាត់សាសនាក៏មិនបានអញ្ចឹងទាំងពីរនេះគឺដើរទន្ទឹមគ្នាបច្ចុប្បន្នគ្មានគ្មានមួយចោលមិនបានទេអញ្ចឹងគឺដើរទន្ទឹមគ្នាហេតុដូច្នេះហើយនៅក្នុងការដែលយើងបានទាំងអស់គ្នាខំអភិរក្សនៅអ្វីដែលជារបស់ខ្មែរយើងគឺសំខាន់គឺចង់ឲ្យកូនខ្មែរយើងចំនួនក្រោយនេះស្គាល់នៅវប្បធម៌ប្រពៃណីឲ្យច្រើនសិក្សានៅប្រវត្តិសាស្ត្រខ្មែរយើងជាពូជជាពូជនេះគឺពូជដែលល្អហៅថាសុវណ្ណភូមិគឺជាពូជអ្នក ចេះដឹងច្រើនអ្នកយល់ដឹងឲ្យខ្មែរយើងនេះនៅក្នុងអឺចម្ពោះទ្វីបនេះគឺខ្មែរយើងនេះគឺជាជាតិសាសន៍ដែលមានវប្បធម៌ច្រើនជាងគេបំផុតយើងមើលតើប៉ុនទៀនប៉ុនកឋិនដូនតាឬក៏ប៉ុនអ្វីផ្សេងផ្សេងអានេះនិយាយពីប៉ុនទៀនគឺមានច្រើនសន្ធឹកសន្ធាប់ដែលប៉ុនដូចកំសាន្តស្រុកកំសាន្តពួងកោជុកឬក៏អ្វីផ្សេងផ្សេងអានេះយើងនិយាយតែវប្បធម៌ដែលខ្ញុំកណាស់ចាំដូចជាវប្បធម៌នៃការកោជុកវប្បធម៌នៃការចូលមកលប់ វប្បធម៌នៃការចូលស្ដីដណ្ដឹងរៀបអាពាហ៍ពិពាហ៍អីជាដើមគឺវានៅវានៅទាំងអស់នៅដែនដីកម្ពុជាក្រោមដូចជានៅខាងខេត្តមាត់ជ្រូកគឺនៅមានមុននឹងចូលដណ្ដឹងកន្លែងខ្លះគេថាធ្វើវប្បធម៌នៃការចូលមកលុបទៀតដាំដើមចេកដាំអីប៉ុន្តែពេលខ្លះទៅឥឡូវវាចង់កលាយទៅអស់ហើយអានេះមកពីអីមកពីយើងអ្នកចំនួនក្រោយនេះយើងមិនបានអភិរក្សនៅអ្វីដែលជារបស់យើងហើយមិនបានប្រាប់តអញ្ចឹងខ្ញុំកណ្ណាចង់ចូលលក្ខណៈនិយាយកន្លែងនេះចង់ឲ្យបងប្អូនយើងទាំងអស់ងាកអារម្មណ៍ មកយករបស់ប្រើប្រាស់សម័យនេះឲ្យបង្ហាញជីវបធម៌ដូចយើងពាក្យនិយាយថាសុកចិត្តយកវប្បធម៌មកគ្រប់ទីប្រសើរជាងយកវប្បធម៌ទៅជន់ឈ្លីដូចខ្ញុំកណាបច្ចុប្បន្នខ្ញុំកណាសួរថាខ្ញុំកណាធ្វើការងារអីខ្ញុំកណាយកយន់មករកស៊ីតើយកយន់មករកស៊ីនេះយកបែបម៉េចខ្ញុំកណាយកយន់នេះមកបង្កើតជាការងារដល់ខ្លួនឯងបានទាំងសាក់ឲ្យគេបានទាំងថវិកាចិញ្ចឹមគ្រួសារបានទាំងផ្សាយនៅវប្បធម៌ ណោះអានេះវាវាចាស់ពីដើមគាត់ធ្វើវប្បធម៌ឲ្យយើងមកបែបហ្នឹងគឺសម្រាប់យើងត្រួតត្រងជីវភាពបច្ចុប្បន្ននេះហើយបើកាលណាយើងបានវប្បធម៌នេះយកមកធ្វើបែបហ្នឹងហើយមានថវិកាយើងប្រកបកងជីវិតបានហើយវប្បធម៌របស់យើងវានឹងរឿងរឿងតាមនោះដូចជាការលក់សម្លៀកបំពាក់ដូចជាបងថាទឿងហ្នឹងគាត់លក់សម្លៀកបំពាក់ខ្មែរសម្លៀកបំពាក់ខ្មែរនោះអីនោះក៏ជាវប្បធម៌ដែរតែគាត់យកវប្បធម៌នេះយកទៅចន់ឆ្លីឬឬយកមកធ្វើម៉េចគឺគាត់រកមករកស៊ីគាត់ក្នុងលក្ខណៈគាត់បង្ហាញវប្បធម៌ផងគាត់បានថវិកាចំណូលផងដើម្បីចិញ្ចឹមជីវិតផង ចុះបើវប្បធម៌បង្កើតឡើងមកឲ្យមិនត្រួតត្រងយើងសោះត្រង់កន្លែងថាសភាវៈដែលត្រួតត្រងយើង ថែវប្បធម៌បើវប្បធម៌មិនត្រួតត្រងយើងសោះតើយើងបានអីដើម្បីចិញ្ចឹមជីវិតបានអីដើម្បីថែវប្បធម៌ទៀតគឺសំខាន់គឺយើងមានវប្បធម៌នេះមកត្រួតត្រងជីវិតយើងក្ពះយើងសិនបានយើងអាចនឹងថែវប្បធម៌នេះតទៅមុខបាននេះត្រង់ចំណុចកណាចង់លើកឡើងដូចជាសម័យនេះយើងលេងបណ្ដាញសង្គម Facebook យើងលេងបណ្ដាញ YouTube យើងលេងបណ្ដាញ TikTok ប៉ុន្តែបងប្អូនគួរតែចូលរួមក្នុងការផ្សព្វផ្សាយនៅវប្បធម៌ គឺជាបទចម្រៀងខ្មែរយើងយើងផ្សព្វផ្សាយទៅបទចម្រៀងណាដែលល្អល្អដូចជាថអាអីយើងផ្សាយទៅដូចជារូបភាពបទធម៌ប្រពៃណីទំនៀមទម្លាប់របស់យើងយើងគួរតែខំបង្ហោះផ្សាយទៅយើងកុំចូលចិត្តតែហៅថាខ្ចីរបស់គេមកប្រើដូចជាមុននឹងនិយាយវេទិកាព្រះអង្គគ្រូឲ្យនិយាយកន្លែងនេះថាកុំឲ្យខ្ចីរបស់គេមកប្រាក់ឲ្យផ្លិចរបស់ខ្លួនឯងមនុស្សយើងមុននឹងយើងពាក់មុខគឺយើងមានសក់ដល់ពេលខ្លះទៅអ្នកខ្លះបានមុខមកពាក់ឲ្យផ្លិចតែក្នុងក្បាលខ្លួនឯងនេះមានសក់យ៉ាងណាមិញវប្បធម៌របស់យើង បច្ចុប្បន្ននេះក៏វាបែបហ្នឹង យើងមានអឺវប្បធម៌របស់ខ្លួនពេលខ្លះនោះខ្ចីយករបស់គេយកមកប្រើត្រឹមតែមួយរយៈឯងភ្លេចតែខ្លួនឯងនេះមានវប្បធម៌ល្អជាងនោះទៅទៀតឥឡូវដូចជាបទចម្រៀងឯខ្មែរយើងមានចម្រៀងល្អពិសេសវិសាលទាំងអីគ្រប់បែបសពយ៉ាងពេលខ្លះនៅយូអា disco យូអីរបស់គេមកច្រើនទៅវាធ្វើឲ្យក្មេងៗសម័យឥឡូវវាឈួតទៅតាមនឹងហើយមួយទៀតដូចជាការស្លៀកពាក់ខ្មែរយើងមានរបៀបស្បបស្លៀកពាក់ហ្នឹងវាហោហៀហោហាប៉ុន្តែមិនសូវស្លៀកពាក់ចូលចិត្តអាខ្វះកណាត់មានលុយដែរមិនទៅចូលចិត្តធ្វើលក្ខណៈខ្វះកណាត់ តែពេលយើងវាធ្វើឲ្យវប្បធម៌របស់យើងវាធ្លាក់ចុះត្រង់កន្លែងហ្នឹងដូចជាការសាក់យើងខ្មែរយើងមានវប្បធម៌សាក់រូបសាក់អីមានរូបបុរាណមានរូបយន្តអីជាដើមហើយអីយើងមិនសាក់យើងទៅសាក់រូបបរទេសប៉ុន្តែនេះមកពីបងប្អូនការស្រឡាញ់ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូននឹងងាកមកមើលនៅវប្បធម៌របស់យើងវិញលើកស្ទួយ នៅវិស័យវប្បធម៌អសរសាស្ត្រប្រពៃណីរបស់យើងវិញដើម្បីកុំឲ្យយើងនេះវល់វល់ទៅតែរបស់គេភ្លេចតែខ្លួនឯងមានវប្បធម៌ប្រពៃណីច្រើន ហ្នឹងហើយបែបហ្នឹងខ្ញុំកណាសូមចូលរួមសង្ខេបបែបនេះសិនឲ្យបងទឹកយើងមកដើម្បីមានអ្វីដើម្បីបំពេញបន្ថែមកណាសូមប៉ុណ្្នេះសិនអរគុណបងអូនសារ៉ាត់បានអធិប្បាយត្រង់ចំណុចវប្បធម៌របស់ខ្មែរហ្នឹងល្អបាននៃសេចក្តីព្រោះស្ដាប់គួរឲ្យជ្រះថ្លាអរគុណដល់គុណចាស់សំរិនដែរបានអធិប្បាយអំពីប្រពៃណីវប្បធម៌បុរាណគឺព្រះអង្គបានផ្សាយនៅ ព្រះសាសនាសម្រាប់ឲ្យយើងនឹងត្រួតត្រងរហូតដល់សពថ្ងៃកុំអត់មានបើក៏មានពុទ្ធសាសនាយើងជាតិរបស់យើងក៏មិនបានគង់វង្សដល់ពេលនេះដែរទេណាហ្នឹងហើយអរគុណណាស់ឥឡូវមកជួបជាមួយនឹងថៃគឿងថៃគឿងហ្នឹងលោកថៃគឿងជាយុវជនហើយជាអ្នកនិយាយទៅលក់ដូរផ្នែកខាងសម្លៀកបំពាក់ហ្នឹងតើសម្លឹងឃើញថាយុវជនខ្មែរយើងហេតុដូចម្ដេចបានជាមិនចូលចិត្ត ចង់សម្លៀកបំពាក់ខ្មែរហើយហាក់ដូចជាគាត់នឹងឃើញតម្លៃនៃវប្បធម៌របស់គេសម្លៀកបំពាក់របស់គេហាក់ដូចជាវាមានតម្លៃជាងហើយដូចម្ដេចបានជាខ្មែរក្រមរបស់យើងនឹងមិនជួយចិត្តស្លៀកពាក់សម្លៀកបំពាក់ខ្មែរបងប្អូនតិចគឺបានជាបទខ្ញុំសូមដល់គុំជុំពេលនេះឆ្លើយតបព្រមទាំងសូមគុំដល់លោកគ្រូសម្រាប់សម្រួល CCTV ផងចឹងលោកគ្រូសម្រិនគ្រូចៅសារ៉ាតផងចឹងគឺមើលគ្នាតាមតាមផ្សាយឯងតតខ្ញុំលេងទៅលេងទេអាដាច់ដាច់ណាប្រផុតមិនលេងវាច្បាស់បាទបាទហ្នឹងយ៉ាង សួរលោកគ្រូថាហេតុម៉េចមិននៅយុវយុវជនហេតុព្រមទាំងបងប្អូនខ្មែរនៅកម្ពុជាក្រុមរបស់យើងនឹងច្រើនតែគេជ័យវប្បធម៌គេមកប្រើប៉ុន្តែវប្បធម៌ខ្លួនឯងណាមិនយកមកប្រើបាទអាទី1គឺបងប្អូនអឺយុវវ័យថ្មីក្រោយហ្នឹងអឺគាត់ លេងពីព្រោះឥឡូវហ្នឹងប្រព័ន្ធអ៊ីនធឺណិតវាចេញច្រើនពេកពីប្រព័ន្ធអ៊ីនធឺណិតដូចជា Facebook ឬមួយថា TikTok អញ្ចឹងពីព្រោះបើសិនគាត់លើកការតម្កើងរឿងវប្បធម៌ជាតិរបស់ខ្លួនវាមានតម្លៃណាស់ប៉ុន្តែនេះថាជាការ like និង ការ share វាមិនបានច្រើនពីព្រោះពួកគាត់ហ្នឹងចោតនេះថាលេងហ្នឹងគោលបំណងធ្វើមិនក៏ដោយឬមួយរូបវប្បធម៌គេវប្បធម៌យើងឯងវប្បធម៌របស់គេហ្នឹងពីព្រោះអាក្មេងក្មេងក្រោយក្រោយហ្នឹងគឺចេញបោកគេចេញបោកទាំងឯណា បើសិនគេចៃវប្បធម៌គេមកប្រើហ្នឹងគឺប្រជាជនគេច្រើនហ្នឹងគេអោយយើងគេថាគេជួយ like ជួយ share ហ្នឹងអោយយើងល្បីពីប្រល្បីហ្នឹងដោយសារយើងគេចៃវប្បធម៌គេមកប្រើហ្នឹងគេចង់អោយល្បីអញ្ចឹងហើយដូច្នេះបើសិនថតកម្មចំណែកវប្បធម៌ខ្មែរខ្លួនឯងយើងហ្នឹងមិនយកមកប្រើហ្នឹងពីព្រោះគេមិនចែកចម្លែកទេគេមិន share មិនអីអញ្ចឹងដូច្នេះមិនល្បីពួកគាត់ហ្នឹងចង់បានល្បីចង់បានល្បីច្រើនជាងចង់បានវប្បធម៌ខ្លួនឯងណាវាវាទៅជាអញ្ចឹងបាទអឺធ្វើមិនធ្វើក៏ថាធ្វើមិនធ្វើអោយតែបានអឺ តែថាគេថាចង់បានបាទចង់បានចង់បានអឺ view ច្រើនបាទដូច្នេះអាប៉ុន្តែដឹងថា view នោះហើយនៅខាង live share ខាងអយបេះដូងនោះមានយកមកអ្វីមកប្រើប្រាស់បានដល់សង្គមជាតិនោះទេហ្នឹងហើយមានតែខាងវប្បធម៌ខ្លួនឯងដើម្បីឲ្យយើងជួយផ្សេងផ្សាយដើម្បីឲ្យបងប្អូននៅក្នុងនឹងនៅក្រៅប្រទេសផងទាំងបងប្អូនស្ម័យបងប្អូនស្ម័យក្រោយក្រោយកូនចៅយើងក្រោយក្រោយនោះវប្បធម៌ខ្លួនឯងអាហ្នឹងយើងវប្បមានតម្លៃដល់អញ្ចឹងបាទដូចជា ខ្ញុំបាត់បន្តនឹងដូចជាលោកខាងស្លៀកបំពាក់អាវខខ្មែរនឹងគឺអាវខអាវខខ្មែរទាំងអស់នឹងគឺវប្បធម៌យើងខ្ញុំសល់ទុកមកដូច្នេះខ្ញុំនឹងមានការលុកតម្លៃសំគួរផងដល់ពេលជួលក៏មានតម្លៃសំគួរមិនថ្លៃដូចជាផ្សេងផ្សេងដែរដូចថាក្រំនេះថាខ្ញុំធ្វើការលុកការស្លៀកបំពាក់ហ្នឹងក្រំនេះថា ជួយបន្តលើកតម្កើងនៅវប្បធម៌ទេមិនមែនថាអានេះថាអឺអឺចង់បានគឺមានបានទេ ចង់ធ្វើមានបានមិនខាងគាត់យន់ទេពីព្រោះអឺដូចបងប្អូនគាត់នៅនឹងគាត់ជួលអឺកន្លែងផ្សេងផ្សេងគេជួលទាំងមក complain ដូចជា250 200ដល់250ប៉ុនលុយដងអំណែខ្ញុំយកតែ100 150តែប៉ុណ្្នឹងដាវខស្លាប់អាវខថ្មីថ្មីហ្មងមិនធម្មតាខ្ញុំយកតែ150អាវខគេប្រាក់ឃើញអញ្ចឹងម្ដងពីរដងអញ្ចឹងខ្ញុំជួលតែ100អញ្ចឹងហើយចំណែកគេផ្សេងផ្សេងនោះ200 250 300ដល់នោះដូច្នេះបិនខ្ញុំនឹងបិនមានទម្រង់នឹងដូចថាឲ្យជួលថកថកទៅដើម្បីយើងផ្សេងផ្សាយនៅវប្បធម៌ខ្លួនឯងបានច្រើនបន្តិច បាទអឺដូចជានៅខាងខ្ញុំក្រុមក្រុមបានបង្កើតជាក្រុមសមាគមវប្បធម៌ខ្មែរអឺពីព្រោះមូលហេតុដែលខ្ញុំដាក់ឈ្មោះក្រុមសមាគមវប្បធម៌ខ្មែរនឹងពីព្រោះរូបខ្ញុំបន្តនឹងចង់បានឲ្យខ្មែរយើងនឹងសមាគមសមាគមជួយចែករំលែកជួយរក្សានៅវប្បធម៌ខ្មែរដូច្នេះនឹងក្រុមដាក់ឈ្មោះខ្ញុំក្រុមសមាគមវប្បធម៌ខ្មែរអឺ មានដូចថាបានចោះថត់ចូលរួមច្រើនទេបងមានយុវជនចូលរួមច្រើនណាស់អឺមន្តបងបង្កើតឡើងថ្ងៃទី15ខែ9ឆ្នាំ2018នោះយុវជនចូលរួមឡា37រូបហើយដូច្នេះទៅគេថាច្រើនជាងហើយដល់ពេលទៅមានការ អឺរស់ស៊ីឆ្ងាយពីគ្នាចឹងណាខាងខ្លះទៅគាត់នៅដល់ឯខេត្តដងណាយខ្លះទៅនៅប៊ុនយងខ្លះទៅនៅព្រេងនគរចឹងហើយមានការឆ្ងាយពីគ្នាអញ្ចឹងហើយទីទី1ទី2ទៀតហ្នឹងពីប្រុសយកក្រុមបង្កើតឡើងមកហ្នឹងគឺល្បីបងប្អូនគាត់ដឹងច្រើនហើយចំណែកខ្ញុំជាប្រធានក្រុមដឹកនាំក្រុមបតលហ្នឹងមានការអឺដូចថា យុវជនខ្មែរក្រមយើងមានការតស៊ូសិទ្ធចិនចិត្តដើមអញ្ចឹងព្រមខាងក៏បាល់គេចឹងទៅតាមចោះតាមឡើងអញ្ចឹងព្រមទូសម្រាប់ពួកគាត់នឹងពួកគាត់ខ្លាចពួកគាត់ខ្លាចខ្លាចបញ្ចូលចែងចូលក្រុមខ្លះទៅគេថាគេទូសម្រាប់ថាអើកំណយចូលក្រុមរបស់គ្រឿងអីចឹងចឹងក្រោយមកប្រយ័ត្នមានប៉ះពាល់អីចឹងចឹងដូច្នេះរងថ្ងៃហ្នឹងក្រុមរងថ្ងៃហ្នឹងសល់តែ25 29រូបតែ បាទនឹងថ្ងៃដូចជាបិណ្ឌបង្កើតចក្រមសមគ្គីវប្បធម៌ខ្មែរនឹងចង់អោយសមាជិកទាំងអស់នឹងមានកម្មវិធីបានជាតិរបស់ខ្មែរដូចជាបានអង្គកណ្ដទានហើយនឹងបានបញ្ចុះខាន់ស៊ីម៉ាបានចូលឆ្នាំប្រជុំបាននេះចឹងអោយមានការស្លៀកបំពាក់ ខ្មែររបស់យើងនឹងឲ្យបានច្រើនច្រើនបន្តិចដើម្បីយើងលើកតម្កើងនៅវប្បធម៌ខ្មែរនៅក្នុងកម្មវិធីបានជាតិខ្មែររបស់យើងអានឹងគោលបំណងដែលខ្ញុំគណៈបង្កើតឡើងក្រុមនេះជាបាទហើយនឹងរឿងជាការដែលរៀបអភិភិទៀតញ៉ៃរួមមកពីប្រុសអខុសបើបើសិនបងប្អូនគាត់រក្សានៅវប្បធម៌ខ្មែរហ្នឹងខុសចំណែកនេះខុសហ្នឹងទី1អឺកោះអ្នកភ្នង អានឹងចំណែកខ្ញុំបន្តវិញបើខ្ញុំភ្នងខ្ញុំទៅតែងទុកតែងស្អាងការមករោងណាហ្នឹងគឺខ្ញុំហាមដាច់ខត់ហើយហើយបើសិនមានរំស្លូរំស្ទាវរំអីហ្នឹងត្រូវតែដោះស្លៀកបំពាក់ហ្នឹងចេញមកហើយប្រាក់ប៉ាអខធម្មតាមិនចូលរំប៉ុន្តែបើសិនដល់ក្រងដល់យើងប្រាក់ស្លៀកបំពាក់អខខ្មែរវប្បធម៌ខ្មែរហើយហ្នឹងត្រូវតែលើថារៀបចំកម្មវិធីក្នុងកម្មវិធីបានដូចថាកម្មវិធីរឿងរបស់ពីវិញ្ញាណបាទហ្នឹងហើយ កម្មវិធីហ្នឹងត្រូវទៅដល់ចេញចាំខ្ញុំមិនមែនអោយកំពុងតែស្លាក់ប្រាក់ខ្ញុំឃើញខ្លះការមួយមួយចឹងទៅពុំកំពុងខ្លួនឯងកំពុងតែលើកតម្កើងមកបន្តខ្លួនឯងប៉ុន្តែនេះថាយកទៅរំជ្រៀងកន្តិចតែតែចឹងខ្ញុំអត់ចូលចិត្តឡើងចឹងតែទីមួយហ្នឹងខុសមកពីភ្នងភ្នងគាត់មិនប្រាប់ហ្នឹងហើយហើយបានបន្តទៀតគឺឥឡូវហ្នឹងគឺរៀបការហ្នឹងគេកាត់វប្បធម៌ខ្មែរយើងចោលខ្លះគេធ្វើត្រួសត្រួសត្រាយត្រាយអត់ទៅហើយចឹងនឹងមកពេលមកហើយមកពេលខាងលោកមេបាព្រាមមហាហើយព្រាមនឹងពុកម្ដាយគាត់មិន គាត់មិនលំលឹកខែនឹងគាត់ណាដូច្នេះបាទហ្នឹងហើយដូច្នេះទៅវប្បធម៌ខ្មែរយើងវកាត់ចោលខ្លះវកាត់ចោលច្រចោលពីព្រោះអាពេលមុនហ្នឹងខាងវប្បធម៌ខ្មែររបស់យើងមកសល់ទុកមកពីថាពីឆ្នាំ អឺមុននោះឡាប្រពៃណីខ្មែររបស់យើងនឹងថាខ្ញុំមិនដឹងតែប៉ុន្តែដល់ពីក្រោយនឹងចាប់ចាប់ដើមខ្ញុំចាប់កំណត់កើតមកខ្ញុំដឹងធំនឹងក្តីនឹងគឺ ថ្ងៃរៀបការនឹងគឺទៅតាមវប្បធម៌ប្រពៃណីខ្មែររបស់យើងនឹងគឺមាននាងកែវនាងកងមានលវែងចានលវែងជ័យមានគ្រប់សពទាំងអស់ហ្នឹងដល់ពេលសម័យឥឡូវនឹងអត់មានទេសម័យឥឡូវនឹងគឺលវែងចានលវែងជ័យក៏គ្មាននាងកែវនាងកងក៏គ្មានអត់មានទេទាំងអស់ដូច្នេះដល់ពេលយើងទៅ ក្មេងសកលក្រោយក្មេងបងប្អូនចំនួនក្រោយក្រោយហ្នឹងគាត់មិនដឹងទេហើយគាត់មិនដឹងហើយគាត់កាត់ចោលទាំងអស់ជាងគាត់មិនដឹងរងថ្ងៃហ្នឹងរៀបការហ្នឹងគ្រាន់តែតុបតែងភ្នងស្អាងការហើយចេញមកអឺចង់ដែរហើយព្រមចូលជួយខ្ញុំហ្នឹងគឺរួចចិត្តស្រេចជាងពីប្រុសបងប្អូនខ្មែរក្រមរងថ្ងៃហ្នឹងគាត់រៀបការហ្នឹងសំខាន់គាត់ថាឲ្យតែគ្រប់ទុនគ្រប់យងគ្រប់រៀបការតែគ្រប់យងណាគ្រប់គុណ ទៅគ្រប់ទុនមកខ្លាចខ្លាចខ្លាចល្អពីព្រោះអឺពីព្រោះធ្វើកម្មវិធីក្នុងភូមិធ្វើកម្មវិធីនោះយូរពេកខ្លាចគ្រូភ្ញៀវគេមកគេមានអ្នកណាចេញទទួលភ្ញៀវភ្ញៀវគេចង់ដែរតិចខ្លាចខ្លាចបាត់ជីអូនដូច្នេះគេខ្លាចអាឡូខ្មែរបងប្អូនខ្មែរក្រមនឹងច្រើនតែអញ្ចឹងហ្នឹងហើយហើយដល់ក្រោយក្រោយមកហ្នឹងឥឡូវមានឃើញខ្លះឃើញផលផលខ្លះចង់ឡើងថារៀបអភិវឌ្ឍន៍ហ្នឹងមានធ្វើដូចពីដើមប៉ុន្តែដល់ពេលធ្វើដូចពីដើមទៅបង្ហោះឡើង Facebook មានខ្លះគេរិះគន់ច្រើនទៀត ហើយបងបងគេមិនអោយតម្លៃខាងវប្បធម៌ខ្លួនឯងគេមិនអោយតម្លៃដូចជាអឺកន្លែងនេះគេគេកែឆ្នៃហ្មងដើម្បីឲ្យលើកតម្កើងវប្បធម៌សាមិនលើកទទួលខាងនោះសារៀបគុណអោយច្រើនមែនទេអឺដូចជាចាប់អារម្មណ៍គេរៀបគុណរបៀបម៉េចអឺបាទហ្នឹងហើយដូចជាចាប់អារម្មណ៍កន្លែងបងបងប្រុសអាបងប្រុសសេហាពេលកាលហ្នឹងគាត់ស្រុកកំណត់គាត់នឹងនៅអឺកញ្ចង កាលនោះរៀបការគាត់នោះខ្ញុំបានចូលរួមដែរគាត់មានជើងទៅចូលរួមដែរអឺគាត់ធ្វើជាអរិញ្ញាគេថាខ្លងមកខ្លងធុកខ្លងធុកវាចូលហ្នឹងហាងការនោះគេលេងទទួលខ្ញុំនោះគឺក្បោក្បាយរចនារបស់ខ្មែរយើងសិទ្ធសាស្ត្រទាំងអស់ប្រសាទនឹងគឺខ្មែរយើងប៉ុន្តែមានបងប្អូនផងឡើងបែបស្បុតបងប្អូនខ្មែរយើងគេថារៀបការទៅធ្វើទៅនោះទៅធ្វើទៅនោះពីប្រ អាអាខ្លងទៅវានោះគឺខ្លងទៅវប្បធម៌ខ្មែររបស់យើង វប្បធម៌ខ្មែររបស់យើងពុតប្រកបបិណ្ឌគេយកមកធ្វើការខ្មែរហើយដល់ពេលរៀបការរបស់គាត់នោះគឺស្លៀកបំពាក់អោកោខ្មែរទាំងអស់សំបីតពួកម៉ាក់ចូលរួមនោះនៅគាត់ចេះប្រាប់ថាចូលរួមការបងនោះសូមជួយប៉ាអោកោខ្មែរផងគាត់ប្រាប់រចិត្តជាអ្នកណាគាត់ប្រាប់អស់ដូច្នេះហ្នឹងគេធ្វើរៀបចំតាមប្រពៃណីធ្វើតាមកាត់សក់កាត់អីចឹងយករវែងចាន់វែងចៃតាមហ្នឹងប៉ុន្តែខ្មែរយើងនឹងអោយតែមិនអោយតម្លៃសារទៅរៀបគុណថា ធ្វើអីធ្វើអញ្ចឹងអាដេញអីអាអាដេញខ្លងទ្វាចូលនឹងមិនទៅយកទៅវត្តមិនទៅធ្វើបាននេះក្នុងវត្តមិនគេដាក់ជិះគ្មានណាការក្រាញ់ហ្នឹងពីប្រុសខ្មែរយើងហ្នឹងខ្មែរក្រមហ្នឹងឆ្លាប់ទៅចូលធ្វើមើលការឃើញគេដាក់កងយួននោះអាដេញអាដេញអាដេញខ្លងទ្វាបាទតាមស្ទាយយួននោះតាមឯងបកាឬមួយថាអារូបរូបការូបកងករូបអីហ្នឹងរបស់យួនទាំងអស់នោះរូបអាដេញបេះដូងមកអីចឹងហ្នឹងហើយគេឆ្លាប់ឃើញតែអញ្ចឹងដល់ពួកគេលើកតំកើងវប្បធម៌ខ្មែររបស់យើងមក គេមើលគេគេគេរិះគន់ចឹងមកណែបើធ្វើត្រង់អីហ្នឹងបើនេះលោកគ្រូនិយាយមិនថាបបតខ្លួនឯងមិនលើកតម្លើងលើកលើកតម្កើងទៅចេះលើកតម្កើងបបតគេណាវាប្រអាអាអារឿងកង់នោះអារឿងខ្លងគាត់វាចូលទទួលពីខ្ញុំនោះគេធ្លាប់ទៅឃើញបាយួនគេមិនដែលឃើញបាក់ខ្មែរដល់ពេលខ្មែរយើងធ្វើទៅគេរីគុណជាងទៅបងគេថាអឺខ្ញុំចំណានខ្ញុំទៅដាក់អេវ៉ាត់មិនសមគេមិនមកដាក់ក្នុងពីលកាហ្នឹងទេណែពេលចេះ ហ្នឹងត្រូវអាហ្នឹងមកពេលយើងធ្វើម្នាក់ឯងមកផ្លាយជាងគេអាហ្នឹងតែធ្វើខុសគេគេថាយើងឈួតហើយបាទបាទហ្នឹងហើយប៉ុន្តែបើថាបើតែយើងឲ្យកូនចៅខ្មែរក្រោយហ្នឹងបើសិនយើងដឹងមួយធ្វើបានស្អាតយើងពីយើងរួចតាមបីយើងរួចតាមនឹងពពពថខ្មែររបស់យើងនឹងរីកចម្រើនណាណែវិញចាំហ្នឹងបាទបាទហ្នឹងហើយហើយជាកៅអពពថខាងសិលធខាងចែកចម្លែកពពថចែកចម្លែកដូច្នេះអរាល់ថ្ងៃនឹងដូចជានៅខ្មែរក្រមរបស់យើងនឹងបងប្អូន នៅក្នុង line ឬចូលលោកគ្រូមកនឹងស្ដាប់ហើយពីប្រនៅខាងចែកចម្លែកអានគេហៅថាវប្បធម៌ចែកចម្លែកដែរដូចជារឿងក្រមយុវជនរាប់សប្តាហ៍ថ្ងៃនៅកម្ពុជាក្រមយើងបានបង្កើតជាសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍនេះគឺនេះគឺប្រៀបបានដូចជាថាវប្បធម៌ចែកចម្លែកដែរយើងចែកចម្លែកយើងមើលសកម្មភាពបងប្អូននៅកម្ពុជាក្រមមានការខ្វះខាតយ៉ាងไงមានការខ្វះខាតមានការអត់ឃ្លានឬមួយថាមានការថា ជឺសកាផ្ទះបាក់បែកអីចឹងហ្នឹងយើងជួយចែករំលែកហ្នឹងហើយយើងទៅអាកោសនាបវរណាបងប្អូនអ្នកខ្លះដូចគាត់ថាគាត់មានបានខ្លះខ្លះយើងសុំបានបន្តិចដល់បន្តិចយើងបវរណាបានខ្លះខ្លះយើងទាំងបងប្អូននៅក្រៅនៅក្នុងប្រទេសអញ្ចឹងដើម្បីយើងចូលមកយើងចែករំលែកដល់បងប្អូនប្រជាជនខ្មែរក្រមរបស់យើងនៅការខ្វះខាតអានឹងគឺជាការវប្បធម៌ចែករំលែកប៉ុណ្ណេះយើងធ្វើតាមជាមនុស្សធម៌នឹងជួយដើម្បីឲ្យគុណចៅយើងដល់ថ្ងៃក្រោយប្រាប់បានថាអូនឹងឲ្យខ្មែរយើងចេះសាមគ្គីចេះចែករំលែក អឺជួយសង្គ្រោះបងប្អូនខ្មែររបស់យើងកំពុងការ ខ្វះខាតដូចជាសប្តាហ៍ថ្ងៃហ្នឹងដែរពីប្រហែលសប្តាហ៍ថ្ងៃហ្នឹងដូចជាសមាគមអឺូនខ្មែរដើម្បីការពិវត្តនឹងប្រកែត្រង់ឡើងថាបងប្អូនមានសាមគ្គីក្នុងបងប្អូនគាត់ជួយចែករំលែកចឹងណាដូចថានៅក្នុងសមាគមនឹងគាត់បើកបានប្រាក់ខែជាងលឹមគាត់ដាក់ចូលសមាគមបាន100% 300ចឹងហ្នឹងព្រោះបានថាគឺចែករំលែកចឹងដែរវប្បធម៌ចែករំលែកដូចជាមនុស្សធម៌របស់ហើយដូច្នេះចឹង ក្រនតបង្កើតឡើងបានមួយខែយើងថាមួយខែកន្លះទៅសមាគមនឹងមានមានស្នាដៃច្រើនមានបានជួយជ្រួលជ្រួលតែផងហើយព្រមមាននឹងជួយ បានជំងឺគេទោះស្បើច្រើនផងហើយព្រមជួយបានតាំងខ្លាញបងប្អូនបងប្អូនគាត់មានប្រទេសពកគាត់ឆ្លងទៅលេននឹងការខ្វះខាតទទួលការមិនបានក្នុងរដូវកូវីដនឹងជួយបាន14 5 បើករណីដែលឆ្លងទន្លេនឹងទៀតដូច្នេះប្រកាសបាទអូនគឹងអូនគឹងមាន ការរៀបរាប់កន្លែងហ្នឹងអាត្មាចង់ចង់ប្រាប់អំពីរបៀបធ្វើយើងគួរតែមានបញ្ជីធំមួយឬក៏មានសភៅមួយសម្រាប់កត់ត្រាទុកអឺសម្រាប់យើងកត់ត្រាទុកឧទាហរណ៍ថា ក្នុងខែហ្នឹងខែខែខែ10ឬខែ11ហ្នឹងយើងបានធ្វើសកម្មភាពអីខ្លះ ពួកនេះត្រូវកត់ទុកកត់ទុកជាជាសភៅគេហៅថាក្រាំងមាសក្រាំងមាសឬក៏បញ្ជីបញ្ជីធំយើងទិញសភៅធំមួយបើមានរូបថតក៏យើងដាក់នៅនឹងថែមយើងដាក់សម្រាប់ថតទុកទុកមកកាផ្លេមកកាផ្លេមកបាក់អាល់ប៊ុមទៅទៅសម្រាប់យើងទុកជាក្នុងមួយឆ្នាំយើងយកមកសរុបលទ្ធផលរបស់យើងតើក្នុងមួយឆ្នាំយើងធ្វើអីបានខ្លះយើងត្រូវតែបូកសរុបមកវិញហើយក្នុងមួយក្នុងមួយខែយើងបូកសរុបម្ដង ក្នុងមួយខែយើងបានធ្វើអីខ្លះរហូតដល់មួយឆ្នាំយើង បានធ្វើអីខ្លះហើយយើងបូកសរុបទាំងអស់យើងបូកទិន្នន័យយើងសរុបយើងប្រជុំឬក៏ប្រកាសលទ្ធផលម្ដងទៅដើម្បីផ្សាយឲ្យគេដឹងថាតើសកម្មភាពសមាគមយើងបានធ្វើអីខ្លះក្នុងមួយឆ្នាំហ្នឹងណាបងណាហ្នឹងហើយអូខេបាទបាទអរគុណបាទលោកបាទលោកគ្រូនឹងឲ្យបន្តបាទលោកគ្រូបន្តបន្តិចតែញ៉ាអឺពីប្រុសលោកគ្រូនិយាយហ្នឹងពីប្រុសសមាគមហ្នឹងក៏ធ្វើដែរ មានបញ្ជាដល់ពីនោះបញ្ជាលេខាគេកាន់មួយផងអឺប្រធានសមាគមកាន់មួយទៀតមានបញ្ជាដល់ពីនោះថ្ងៃណាជួយជួយជ្រួលចាស់ថ្ងៃណាខែណាគឺគាត់ត្រាទុកទាំងអស់ហើយនៅកន្លែងនេះថាជួយអឺបងប្អូនគាត់ចូលទៅប៉ែឬមួយជួយកន្លែងណាអឺគាត់ស្លាប់ទៅចូលរួមប៉ាន់ឬមួយជួយកន្លែងណាដែលគាត់ទៅឆ្លងទលានហ្នឹងគឺគាត់ត្រាទុកទាំងអស់គឺលេខាគេកត់ផងនៅប្រធានក្រុមនោះគេកត់ប្រធានសមាគមនោះគេកត់ទៀត ថ្ងៃណាខែណាហ្នឹងគេគាត់ទាំងអស់មិនអោយបាត់ទេគឺគាត់ទុកគាត់ទុកទាំងអស់អញ្ចឹងបាទបាទអរគុណអរគុណណាអូខេឥឡូវមកជួបព្រះអង្គសំរិនបន្តិចទៀតសូមព្រះអង្គជួយបកស្រាយពាក្យថាចែកហើយនឹងរំលែកអាចែកហើយនឹងរំលែកមានន័យខុសគ្នាយ៉ាងម៉េចនៅគុណចាស់ជួយបកស្រាយពាក្យនឹងតិចមើលពាក្យថាចែកហើយនឹងរំលែកមានន័យខុសគ្នាយ៉ាងម៉េចបកបកបើសំឡេងផងទេកណាចែក អាចចែកហ្នឹងបើតាមទៀតនៃនៃវានេះផ្សេងបន្តិចអារំលែកហ្នឹងអារំលែកហ្នឹងវាបានន័យថានៃវាធំជាងបន្តិចតាមកណាយល់ណាអារំលែកហ្នឹងបានន័យថារំលែក គេច្រើនប្រើចាស់ចាស់គាត់ថារំលែកពីមកពីកណាបានន័យថាមានជួនយើងអាចអារំលែកហ្នឹងវាវាអាចរំលែកអស់ពីខ្លួនយើងទៅឲ្យគេឲ្យណាផ្សេងយើងបូជាបានន័យថាវាហាក់ដូចជាលក្ខណៈបូជាណា ឧទាហរណ៍ទីថាគេត្រូវការនោះឧទាហរណ៍កណាចង់និយាយថាមិនគួរលក្ខណៈបូជាដូចជាព្រះអង្គលោកចែកបេះដូងណាចែកណាចែកកាបេះដូងលោកនោះយកទៅឲ្យនេះដើម្បីសាងបារមីអញ្ចឹងអានឹងវាអានឹងគេហៅរំលែកអានឹងអាដល់ចែកនឹងបានន័យថាបើយើងនិយាយតាមតិចកណានេះនេះគេហៅចែកនឹងបានន័យថាចែកគូមិនអត់ទេណាអាចែកនោះធម្មតាចែកមិនត្រូវអត់ទេណាភាកច្រើនណាមួយចែកក៏ពីរអញ្ចឹង ណាវាចែកក៏មានមកភាពអីអញ្ចឹងឬមួយមកចំនួនណាតាមនេះប៉ុន្តែអារំលែកណាបានន័យថាបើចាត់យើងយល់ច្បាស់គឺអូយអស់ពីខ្លួនយើងវត្ថុជាលក្ខណៈជាហាក់ដូចជាយើងបលីអ៊ីមួយទៅលើគុណធម៌ឬមួយសាងបារមីវិញអាហ្នឹងគេសូមអរគុណអរគុណចាស់ឥឡូវបើជួបសារ៉ាត់វិញចង់ឲ្យសារ៉ាត់បកប្រែអំពីពាក្យថាចែកហើយរំលែក អាចែកហ្នឹងមានន័យយ៉ាងម៉េចហើយរំលែកហ្នឹងមានន័យយ៉ាងម៉េចមានលក្ខណៈខុសគ្នាយ៉ាងម៉េចណាអឺពាក្យនេះវាតាមពិតទៅនៃវាផ្សេងគ្នាទេប៉ុន្តែដោយសារខ្មែរយើងច្រើនតែយកមកប្រើវាចលិះគ្នាមិនមែនថាវាផ្សេងគ្នាទាំងអស់គ្រាន់ថាវាចលិះគ្នាឥឡូវនេះយើងពាក្យនិយាយថាអំពីពាក្យថារំលែកយើងខ្មែរយើងហៅថាចូលរួមរំលែកទុកខ្ញុំសូមចូលរួមរំលែកទុកនៃគ្រួសារអ្នកនេះហៅរំលែកសេចក្តីទុកអំពីគេដែលគ្រួសារគេនឹង ឬកៅទុកយើងរំលែកសក្តីទុកឧទាហរណ៍ដូចជាអូអ្នកឯងមានរបស់នេះប្រើប្រាស់ខ្ញុំសូមរំលែកបន្តិចឬក៏ប្រើប្រាស់របស់នេះខ្ញុំសូមរំលែកបន្តិចឥឡូវឧទាហរណ៍ដូចពាក្យថាចែកចែកនេះការចែកចាយការឲ្យឲ្យចែកនេះឲ្យវាបានទៅឆ្ងាយចែកពីរបស់មួយឧទាហរណ៍ថាខ្ញុំមាន5ចំណោសូមចែកឲ្យខ្ញុំនឹងបាន3មកពីបាត់ហ្នឹងប៉ុន្តែពាក្យនេះខ្មែរយើងយកមកផ្គុំចូលជាមួយគ្នា ហៅតែចែករំលែកអញ្ចឹងន័យវាកាន់តែពេញចូលទៅអារំលែកហើយអាចែកហ្នឹងវាគុំចូលគ្នាន័យវាកាន់តែទលំទលាយចែករំលែកប៉ុន្តែក្នុងន័យដែលក្នុងវេទិកានេះនិយាយពាក្យតែចែករំលែកនេះគឺចែករំលែកក្នុងលក្ខណៈវប្បធម៌ចែករំលែកក្នុងលក្ខណៈប្រពៃណីទំនៀមទម្លាប់ចែករំលែកចំណេះដឹងជាពិសេសគឺចំណេះដឹងចំណេះដឹងនឹងឯងគឺជាធម៌ទានឯងមិនមែនតកណាយើងទៅធ្វើស្ដាប់ធម៌ចែកធម៌ទៅឈ្មោះតែធម៌ទានទេ យើងចែករំលែកចំណេះដឹងឲ្យគេចេះឲ្យគេដឹងឲ្យគេយល់អានេះឈ្មោះថាធម្មទានហើយអាអាចែកអារំលែកនេះវាត្រង់កន្លែងមួយអារំលែកនេះវាដូចនឹងការឲ្យការឲ្យដូចយើងមានឧទាហរណ៍មួយថាឲ្យត្រីខ្ញុំមួយកូនខ្ញុំអាចហូបបានតែមួយថ្ងៃទេបើអ្នកឯងរំលែកចំណេះដឹងឲ្យខ្ញុំចេះស្ទូចត្រីខ្ញុំនឹងស្ទូចត្រីនោះចិញ្ចឹមបានមួយជីវិតណ៎ឃើញឃើញខុសគ្នាត្រង់កន្លែងបើអ្នកចែកត្រីឲ្យខ្ញុំតែមួយកូន ខ្ញុំហូបបានតែមួយថ្ងៃទេបើអ្នកឯងរំលែកចំណេះដឹងដែលអ្នកឯងចេះបងត្រីចេះគួរសំណាញ់ខ្ញុំនឹងរកត្រីហូបបានមួយជីវិតអញ្ចឹងត្រង់កន្លែងនេះបើន័យថាបើយើងចែករំលែកឲ្យគ្នាពាក្យរួមមកហើយបើយើងចែករំលែកចំណេះដឹងឲ្យគេហើយគេនឹងចេះដឹងនោះកាន់តែច្រើនហើយសង្គមវាកាន់តែរុងរឿងឥឡូវយើងងាកមកប្រធានបទនៅក្នុងវេទិកាយើងវិញគឺនិយាយត្រង់លក្ខណៈចែករំលែកចំណេះដឹងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ឥឡូវដូចនៅក្នុងឱកាសលើវេទិកានេះ ដោយព្រះអង្គគ្រូបានសួរខ្ញុំកណាខ្ញុំកណាបានឆ្លើយនេះហើយឈ្មោះតការចែករំលែករួមនេះឈ្មោះតការចែករំលែកឲ្យបងប្អូនទាំងអស់គ្នាអ្នកកំពុងតាមដានស្ដាប់នេះយល់អំពីវប្បធម៌ប្រពៃណីអំពីសិទ្ធិឬក៏អំពីច្បាប់របស់ខ្មែរនេះឈ្មោះតការចែករំលែកចំណេះដឹងជាធម្មទានមួយទៀតចែករំលែកជា អមិសទានអញ្ញាមានវត្ថុប្រើប្រាស់ដូចជាសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍគាត់សមាគមនេះបង្កើតឡើងដើម្បីដើម្បីជួយទ្រទ្រង់ជីវភាពចែករំលែកមានមានពាក្យនៅក្នុងនោះបៃម៉ាត់ សមាគមកូនខ្មែរដើម្បីការអភិវឌ្ឍសាមគ្គីចែករំលែករក្សាអ្នកខ្ញុំយកក្នុងក្នុង3ក្នុង3ឃ្លាហ្នឹងគឺមានសាមគ្គីចែករំលែកនិងរក្សាអាកន្លែងសាមគ្គីវចនាចំណាការការវចនានេះសាមគ្គីតែក្រុមបានបានប៉ាវចនាអឺសាសាក្នុងក្រុមហ្នឹងបានសាមគ្គីគ្នាហើយហើយចែករំលែកក្នុងក្រុមហ្នឹងក៏បានចែករំលែកសក្តីតោកចែករំលែកនៅថាវិការនេះដើម្បីជួយគ្រប់គុំហើយរក្សាតើរក្សាអី ឲ្យរក្សាបានទាំងជីវិតរបស់អ្នកដែលកំពុងលំបាកនោះហើយរក្សាទាំងវប្បធម៌នៃការជួយនេះរក្សាទាំងភាពកែការចែករំលែករក្សាទាំងការសាមគ្គីរក្សាទាំងអ្វីដែលជារបស់ខ្មែរមកវាបែបហ្នឹងជាងនៃនៅក្នុងពាក្យតចែករំលែកនេះទលំទលាយប៉ុន្តែបងប្អូនត្រូវតែចេះប្រើ Facebook កន្លែងហៅថា share អា share នេះក៏ឈ្មោះតចែករំលែកដែរចែកចាយដែរយើង share មិនឲ្យវាមានន័យនៅក្នុងសង្គម แชร์អាមិនរឿងណាល្អល្អแชร์ទៅកុំแชร์តែរឿងអាក្រក់ខ្មែរយើងភាគច្រើនមើលនៅស្រុកខ្មែរអារឿងឆ្លោះគ្នាអារឿងលោករឿងអីឆ្លោះគ្នារឿងជេរគ្នាមកគ្នាแชร์ឲ្យរាប់ខេមិនតែបើរឿងវប្បធម៌ប្រពៃណីរឿងអសរសាស្ត្ររឿងទំនៀមទម្លាប់ដែលតាក់ទិនជាមួយនឹងអសរសាស្ត្រប្រពៃណីជាតិខ្មែរមិនសូវមានអ្នកសេតទេហេតុអី មកពីគាត់ទាំងមិនយល់អំពី តម្លៃនៃវប្បធម៌របស់គាត់គាត់គិតតែរឿងស្ដាប់គ្នាជេរឬក៏រឿងដែលឥឡូវយើងមើលមករយៈមុនស្រុកខ្មែរមានរឿងអីជាច្រើនមកគ្នាសេរ៉ុកខេដោយព្រះអង្គគ្រូហាក់សៀងហាយលោកបង្រៀនអំពីអសរសាស្ត្ររាល់ថ្ងៃតិចមានអ្នកមើលមើលត្រឹម KVK បើអ្នកសេរឿងនយោបាយរឿងដែលឆ្លុះគ្នាមើលរាប់ពេលខ្លះ20 30k នេះមកពីអីមកពីយើងទាំងអស់គ្នានេះមិនសូវចាប់អារម្មណ៍ពីវប្បធម៌ជាតិសាសន៍របស់ខ្លួន ហើយតើបើយើងទៅចាប់អារម្មណ៍រឿងជេរអារឿងអសុរោះរឿងពេកដែលបំផ្លាញវប្បធម៌នោះគួរសម្រាប់អឺចង់សួរថែមថាអាការចែករំលែករបស់គេនោះវាជាវប្បធម៌មួយដែរតាឧទាហរណ៍ថាគេចែករំលែកផ្នែកខាងខាងឆ្លោះគ្នាខាងវប្បធម៌ឆ្លោះគ្នាគេចែកខាងហ្នឹងអាហ្នឹងក៏ឈ្មោះថាការឈ្មោះដែរបើនិយាយយល់ចូលតែពាក្យថាវប្បធម៌វាមិនត្រូវជាមួយពាក្យថាកុហកកន្លែងខនៅកន្លែងនោះបើយើងនិយាយពាក្យថាវប្បៈនិយាយពាក្យថាវប្បៈមួយម៉ាត់ បើអីនៃតថគ្រូនៃតថគេហៅថាសភាវៈដែលត្រួតត្រងល្អពាក្យតថហ្មងធម្មៈធម្មៈប៉ុន្តែអានេះការវបៈបើយើងនិយាយទៅយុពាក្យថាក្បាលវបៈការសាប្រុសការចែករំលែកមកន័យថាចែករំលែកអានឹងពាក្យអសរុបចែករំលែករឿងដែលមិនល្អក្នុងសង្គមចែករំលែកហៅថាមនុស្សសម្រាមទៅនិយាយបែបហ្នឹងទៅបើអីអានេះជាវាខុសគ្នាអំពីវប្បធម៌បើយើងចែករំលែកវប្បធម៌គឺចែករឿងណាតែល្អទេ តាក់ទងជាមួយនឹងជាតិសាសន៍រឿងណាដែលការអប់រំទេរឿងណាដែលធ្វើឲ្យជាតិសាសន៍របស់យើងនឹងរុងរឿងទេអានោះទៅឈ្មោះតែការចែករំលែកដែលតាក់ទិនជាមួយនឹងវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់យើងជួបបើយើងមកគ្នាចែករំលែករឿងអាក្រាតរឿងអពមង្គលរឿងមិនល្អរឿងធ្វើឲ្យសង្គមជាតិមិនរីកចម្រើនឆ្លុះគ្នាអញឯញ៉ៃអីជាដើមធ្វើឲ្យបំពុលសង្គមអានោះហៅថាវប្បធម៌បំពុលសង្គមវប្បធម៌ជន់សង្គមអានោះវាមិនមែនហៅថាវប្បធម៌ដើម្បីឲ្យសង្គមយើងភ្លឺស្វាងទេ ហើយចំពោះកណាគិតបែបហ្នឹងព្រោះអីពាក្យថាថវាថ្លៃធ្នូមិនមែនយល់អារឿងជេហ្នឹងមកថាថបានទេកណាពីបែបហ្នឹងអូខេតាមពិតអាហ្នឹងវាជា ភាពទ្រទ្រង់របស់ ផ្នែកខាងអកុសល ផ្នែកខាងមិនល្អដូចជាផ្នែកខាងកុសលគេហៅថាកុសលធម៌ទេទៅហើយផ្នែកខាងអកុសលគេហៅក៏អកុសលធម៌តាមពុតធម៌ធម៌ហ្នឹងវាទ្រទ្រទ្រង់ទ្រទ្រង់ខាងណាបើទៅខាងហ្នឹងឯងឧទាហរណ៍ថាផ្នែកខាងមិនល្អ ផ្នែកខាងវប្បធម៌ចែកក្រំលែកដែរប៉ុន្តែចែកក្រំលែកបែបបែបលេងវប្បធម៌ផ្ទុយអំពីគុណធម៌វប្បធម៌ហ្នឹងចែករំលែកផ្នែកខាងឆ្លោះគ្នាខាងចែកខាងជេរគ្នាខាងបែកបាក់គ្នាចាប់ដើមចែកគ្នាឲ្យដឹងថាអូឯងបែកបាក់តាមឯងដែរទៅ នៅទម្លាប់ចឹងទៅតាមគ្នាហើយអូខេអរគុណហើយតាពិតពាក្យថាចែកខាងរំលែកហ្នឹងវាប្រហែលគ្នាទេប៉ុន្តែក្នុងពាក្យថា រំលែកហ្នឹងបានន័យថាបានន័យថារបស់ដែលមានមានក្នុងឧទាហរណ៍ក្នុងដៃយើងមានតែមួយទេអឺមានតែមួយបើតែយើងមានអំណងចង់ចែកអ្នកខ្វះខាតដែលអត់ក្រគ្មានស៊ីនោះដែលយើងបានអង្គពីកំប៉ុងហ្នឹងទៅយើងបានតែពីកំប៉ុងយើងអាចចែកគ្នាមួយកកំប៉ុងអារំលែកហ្នឹងរំលែកអាដី អត់ឃ្លានហ្នឹងដែលយើងមានស៊ីបន្តិចតួចហ្នឹងយើងចែកគ្នាទៅគំខ្នះបានន័យថារំលែករំលែកបន្តិចដើម្បីឲ្យគាត់បានរស់គេហ្នឹងហើយចែកនេះមកថាការឲ្យនឹងឯងទៀនវាថាទៀនគឺការចែកការឲ្យនឹងឯងវាថាទៀននឹងឯងដូច្នេះការចែករំលែកហ្នឹងមានលក្ខណៈខុសគ្នា ត្រង់ចំណុចអង្គមួយថាជាកិរិយាមួយជានាមអញ្ចឹងទៅណានឹងវាប្រហែលប្រហែលគ្នាទេ ជាកិរិយាហ្នឹងបានដល់ការរំលែកនឹងជាកិរិយាហើយចំណែកហើយកណាសុំនឹងកណាសុំនឹកឃើញអារឿងមួយតាក់ទងអារឿងស្រះគូអានេះបាននេះកណាចង់និយាយអារឿងអឺលោកជាគ្រូចាហើយថ្ងៃហ្នឹងក្មេងដែលនៅស្លាកាត់ហ្នឹងវាវាមកកន្លែងកណានេះក្មេងហ្នឹងឯកណាថាចេះថ្ងៃហ្នឹង អប់កាត់កន្ទុយស្លាគ្រូវាលេងគេគាត់ថាទៅគ្រូខ្ញុំកណានិយាយថ្ងៃមុនហ្នឹងថាស្រះគួរអាណាចង់ទៅមើលស្រះគួរអានទៅមើលកែបអបគ្នាកន្លែងហ្នឹងកណាបដិសេធដោយកណាលឺប៉ុណ្្នឹងកណាថាចាគ្រូរៀននេះជុកអីហើយខ្ញុំកណានិយាយតួក្មេងយើងថាគ្រូណារៀនយើងរៀនងាប់ទេហើយបាននេះថាលុកណាបដៅគេប៉ុន្តែអាកន្លែងវប្បធម៌ ស្រាក់គ្រូតំណាងឲ្យជាតិខ្មែរករមីងយើងកាត់មិនយល់ចិត្តទូទូប្រកាន់ថាគេគេទូទាំងគូគូខាងកែបអបកញ្ញាហានឹងបាននេះថាលោកណាក់ចែករំលែកចំណេះដឹងបដៅគូនសិស្សមិនតែលោកមិនដឹងអាឃ្លុំសាតែដល់ពេលលោកប្រើហាមលោកប្រើទ្រឹស្ដីមិនដឹងលោកមិនចេតនាឬមិនចេតនាប៉ុន្តែលោកលោកសង់ណាលោក អាថាណែគ្រូរៀនអីចឹងបានន័យថាអារបៀបហ្នឹងធ្វើឲ្យយើងមិនសកលបានន័យថាក្មេងគាត់នេះគាត់គាត់លឺថាអបកណែអញ្ចឹងគាត់ជះដែរគាត់ទៅចាគ្រូនិយាយអញ្ចឹងហើយយើងទៅបើក្រែងចៃដនគ្រូគាត់ជួបហ្នឹងគាត់ដៀលយើងណាអាលេងហ្នឹងខ្ញុំកណាតេរីកណាទៀតហើយកណាណាអរគុណអញ្ចឹងហ្នឹងហើយឥឡូវពេលវេលាក៏លំអបសំគួរប៉ុណ្ណឹងចុះការសន្ទនាឬក៏ពិភាក្សាស្ដីអំពីអឺ តើយុវជននឹងបានស្គាល់វប្បធម៌របស់ខ្លួនឯងហើយឬនៅហើយឬក៏បានមាននៅវប្បធម៌ចែករំលែកហើយឬនៅ ក្នុងសម័យនេះតាមពិតសម័យនេះគួរតែយុវជនទាំងអស់គ្នាក៏បីដឹងអំពីពាក្យថាចែករំលែកនឹងចែករំលែកដូចជាបងអូនសារ៉ាតហើយនិងបងអូនគឿងបានរៀបរាប់ហើយថារបស់ណាដែលគួរចែកចាំចែកគួរសៀចាំសៀមើលឲ្យច្បាស់លាស់ កុំចេះតែ share share ទៅវាជាប់នៅក្នុង profile របស់យើងហើយកាលណាយើង share ទៅវាចូលក្នុង profile យើងគឺបើន័យថាយើងនឹងវាទទួលភ្ញៀវផ្នែកមិនល្អទុកនៅក្នុងផ្ទះរបស់យើងហើយវាថា share ហ្នឹងគាត់ថាអឺតនន័យទាំងអស់ដែលយើងយក share ចូលហ្នឹងគាត់ថាវាចូលក្នុង profile យើងហើយប៉ុន្តែ share របស់ណាដែលល្អល្អយើងសុំសំ share កុំ share តែរបស់ណាដែលព័ត៌មានមិនពិតអឺ ព័ត៌មានឆ្លោះគ្នាបែកបាក់គ្នា អញ្ចឹងយើងចិត្តតែ share អញ្ចឹងអត់ល្អទេវាចូលក្នុងខួរក្បាលយើងមិនល្អអូខេឥឡូវចុងក្រោយក៏សូមអរគុណដល់វាគ្មិនយើងទាំងអស់គ្នាថ្ងៃរៀងរាល់ថ្ងៃពុទ្ធយើងតែងតែមកជួបគ្នាជារៀងរាល់ថ្ងៃពុទ្ធដើម្បីវិភាគសាអំពីប្រធានបទរបស់យើងក្នុងកម្មវិធីទូរទស្សន៍របស់យើងអូខេឥឡូវអរគុណណាបងប្អូនទាំងពីរហើយនិងគុណចាស់សំរិនបានចូលរួមក្នុងឱកាសនេះ ណាសូមជូនពរឲ្យសុខភាពល្អប្រាថ្នាអ្វីសូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាណាសូមថ្វាយបង្គំទៀតអរគុណច្រើនណាបាទបាយការផ្សាយរបស់ទូរទស្សន៍ KK CCTV នីតិជួបជាមួយនឹងយុវជនខ្មែរក្រមមកដល់ពេលនេះក៏ឈានដល់ទីបញ្ចប់ តែមុននឹងបញ្ចប់សូមថ្លែងអំណរអគុណដល់ប្រិយមិត្តទាំងអស់